ដែលនៅក្នុងស្រុកខ្មែរគេសែនហើយហើយអ្នកខ្លះសែនថ្ងៃអាទិត្យបាទទៅតាមពេលវេលារបស់គាត់ទៅទំនេរបាទអញ្ចឹងហ្នឹងហើយហើយថ្ងៃនេះបាទយើងខ្ញុំទាំង3នាក់នោះគឺថា ខានជួបគ្នាយូរណាបងប្អូនណាបែកគ្នាយូរហើយជាមួយនឹងបងប្អូនក្រុមការងារទូទូសម្លេងអ្នកស្ការខ្មែរបាទខានជួបអឺលោកបងប្អូនទាំងពីរបាទ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 ចាបងហើយមិនបងបងសែនចូលឆ្នាំចិនដែរបងអឺពីមុនខ្ញុំថាអត់សែនទេខ្ញុំថាខ្ញុំទុកលុយទៅធ្វើបាតកម្មអឺហ៊ុនសែនឬថាហ៊ុនសែនវាមកញូវយ៉កអឺមកមកប្រជុំអាស៊ាននោះចា៎បាទខ្ញុំថាទុកលុយហ្នឹងដើម្បីជួលឡានជួលអីទៅធ្វើបាតកម្មប្រឆាំងហ៊ុនសែនទៅតែពេលឥឡូវនេះបាទឥឡូវនេះអាមេរិកអត់ឲ្យប្រជុំអាមេរិកតតចោលការប្រជុំហ្នឹងបាទ មិនមែនមិនមែនហ៊ុនសែនអឺជាអ្នកលុបចោលការប្រជុំហ្នឹងទេគឺរដ្ឋាភិបាលសហរដ្ឋអាមេរិកចូលបៃដិនគឺលុបចោលណាអញ្ចឹងប្រព័ន្ធរបស់ស្បផ្សាយរបស់ហ៊ុនសែនគឺថាគេជាអ្នកលុបចោលកិច្ចប្រជុំអាស៊ានអាមេរិកហ្នឹងបាទមិនមែនទេបំបោកគេបាទឥឡូវហ្នឹងខ្ញុំលុយហ្នឹងខ្ញុំត្រឡប់មកទិញអីវ៉ៃអវ៉ាន់សែនចិនវិញសែនវិញចំហើយបន្តិចទួចដែរបាទ ជាមួយបងបងធំអត់បានទេណាបងធំតាមគេខ្ញុំឃើញបងឯងច្បងខ្មៅខ្មៅហានតែមិនចឹងខ្មៅខ្មៅមែនតែប្រពន្ធអីកាត់ចិនម្ដាយខ្ញុំកាត់សកាត់កាត់ចិនកាត់អីតិចតួចដែរណាមិនមែនអត់ទេនិយាយចំទៅហើយបាទកាលនៅអាត្លង់តាខ្ញុំឃើញបងឯងដូចសបងឯងលួចទៅហៅថ្ងៃទៅដឹង ហ្នឹងខ្ញុំឃើញនៅ ស្រុកខ្មែរយើងដូចថា អាការសែននៃពិធីបុណ្យចូលឆ្នាំចិនហ្នឹងមិនមែនថាយើង ហើយក៏ខ្ញុំសូមការអធិស្ឋានអភិទោសពីបងប្អូន ផងដែរជួបបើសិនជារាល់ការនិយាយស្ដីរបស់នាងខ្ញុំមានការខុសឆ្គងបាទខ្ញុំឃើញការសែនចូលឆ្នាំចិនប្រពៃណីរបស់ជនជាតិចិនហ្នឹងបឋមតាគេហៅថាបើនៅស្រុកនៅកម្ពុជាក្រោមគេហៅថាចូលសែនចូលឆ្នាំយួន គេមិនដែលទៅហៅចូលឆ្នាំចិនទេណាប៉ុន្តែដល់ទៅស្រុកខ្មែរយើងឥឡូវហ្នឹងអឺមានអ្នកខ្លះហ្នឹងមិនដែលសែនសោះនៅ ពេលដែលថាពេលដែលមានជីវភាពខ្វះខាតឬក៏ពីមុនមកមិនដែលសែនទេដល់ពេលលក់ដីបានអីបានចឹងទៅត្រូវប៉ាន់ដីចឹងទៅឡើងទៅជាអ្នកមាន អូនាំគ្នាសែនខ្លាចទៅជាចិនអស់ហើយបើថាឥឡូវរាសាមញ្ញសែនវាមធ្យមទេងងណោះឥឡូវខ្ញុំឃើញឃ្លីអស់ខ្សែស្ដាចោះ បងអាចបង្ហាញទេឲ្យបងប្អូនយើងបានឃើញផងទេបាទបាទណាខ្ញុំឃើញចាខ្ញុំឃើញខ្ញុំឃើញមានខ្សែស្ដាច់នេះឈ្មោះនរោត្តមចេណាបើថាស្ដាច់ចោះថារាជចោះគាត់ធ្វើម៉េចគាត់ចង់ឲ្យថាធ្វើម៉េចឲ្យខ្លួនគាត់នឹងឲ្យថាដើម្បីកុំឲ្យអន់ពេកព្រោះឥឡូវវាជាសម័យគឺថាចិននិយមហ្នឹងហើយ អញ្ចឹងហើយគាត់ធ្វើមិនខ្សែនគេដែរទៅដល់គីឡូកុងម៉ាចិនអីចឹងឲ្យឲ្យរ៉ូស៊ីមានបានឥឡូវនោះនេះសែនមានអីចិនមកពេញប្រទេសហើយណាសែនឥឡូវចិនគេបញ្ជូនមកហើយណាចិនមកហើយនាំនេះសែនឥឡូវចិនមកពេញប្រទេសតាំងពីបងធំបងតូចតាំងពីអាចិនជក់ម៉ាតាំងពីអាចិនកាប់ដាវចិនសាមរៃឯមកពេញមកទាំងអស់ឥឡូវយើងបានទទួលហើយ ឥឡូវហ្នឹងគោកចិនជាងទឹកអីចិនតាហ៊ានអីមកតិចអស់ហ្នឹងហើយចាមកមកអស់ហើយក៏ប៉ុន្តែគាត់ថាសូមឲ្យបងប្អូនកុំព្យាយាម កុំព្យាយាមរំលាយខ្លួនឯងឥឡូវហ្នឹងគ្មានអ្នកណារំលាយយើងទេណាយើងខ្លួនឯងរំលាយខ្លួនឯងទេរំលាយបពធខ្លួនឯងម្នាក់ម្នាក់ចង់ធ្វើចិនរហូតនៅ តាមបណ្ដាញទូរទស្សន៍នាំគ្នាផ្សព្វផ្សាយយ៉ាងទូលំទូលាយមើលពេលចូលឆ្នាំខ្មែរមានដែរឃើញចិនវាធ្វើហ៎ ប្រើខួរក្បាលគិតផងរហូតដល់នាយករដ្ឋមន្ត្រីខ្មែរហ៊ានប្រកាសនៅស្រុកខ្មែរឥឡូវណា មានចិនពី60ទៅ70%នេះបានហៅថាមេដឹកនាំចៅមួយទៀតអួតគេទៀតថាមកនិយាយចេញមកទាំងប្រភ្លើសុំគាត់អួតគ្នាអួតស្នាដៃថាគាត់ឥឡូវរំលាយរលីរំលាយខ្មែរចិត្តអស់ហើយមានចិនយួន70 60 50 60%គាត់អួតតាហ្នឹងហើយ គាត់អួតប្រាប់ថាខ្មែរចិត្តអស់ហើយអញផ្លាញចិត្តអស់ហើយងាប់ចិត្តអស់ហើយចំណាក់ស្រុកចិត្តអស់ហើយចិត្តបានមេដៃមួយទៀតទេវាយួនអូឥឡូវចិត្តលឺសោចិត្តបានទៅទទួលមេដៃនៅកូរ៉េហើយពួកកូរ៉េគេគេឲ្យមេដៃពួកអីមានអាក្រុមរ៉ូស៊ីឈ្មោះវាចង់ទៅរ៉ូស៊ីនៅស្រុកខ្មែរនោះពួករ៉ូស៊ីស្រួលពួកឈ្មោះឥឡូវឈ្មោះបរទេសចូលចិត្តទៅរ៉ូស៊ីស្រុកខ្មែរណាទោះបី រំលោភសិទ្ធិមនុស្សនៅស្រុកខ្មែររំលោភសិទ្ធិកម្មករធ្វើរំលោភអញការងារមិនក្តៅក៏អាចបានដែរអត់បញ្ហាដែរធ្វើ បាទទៅទៅធ្វើតកែនៅប្រទេសផ្សេងទៅទៅវិនិយោគនៅប្រទេសផ្សេងរំលោភសិទ្ធិការងារកម្មករមានទោសតែបើទៅខ្មែរអត់បញ្ហាយកលុយទៅញុកចំកដាប្រហោងមាត់ហ៊ុនសែនទៅរួចខ្លួនហើយអត់បញ្ហាអីទេបើចឹងវាចូលចិត្តនេះវាចង់ទៅរកស៊ីណាពួកអាឈ្មួញធំធំពួកអាឈ្មួញពុកកលួយពួកអាឈ្មួញថោកទាបរកស៊ីមានបានលើទឹកដីគេឲ្យធ្វើបាបប្រជាពលរដ្ឋគេទៀតឥឡូវនោះហ៊ុនសែនត្រៀមទៅទទួលមេដាយនៅកូរ៉េ កូរ៉េខាងខាងខាងត្បូងហ៎កូរ៉េខាងត្បូងអឺតាមរយៈអង្គការសាសនាមួយនោះបាទដែលបាទហើយអឺមិញហ្នឹងនិយាយពីរឿងសែនចិនហ្នឹងបន្តិចខ្ញុំចង់ចូលរួមផ្ដល់យោបល់បន្តិចដែរជាមួយនឹងបងប្អូនទាំងពីរមិញហ្នឹងបាទយើងឃើញថាបើសិនជាជនជាតិចិនគេមែនតែនទៅដូចមិនសូវឃើញសែនហ្មងខ្ញុំឃើញទៅអ្នកដែលចិនសុតអីអីខ្លាំងតែខ្មែរតា បាទចិនសុទ្ធឬមួយក៏យួនអីសុទ្ធដូចមិនសូវឃើញសែនបានដែរបាទប៉ុន្តែអ្នកដែលជាប់ខ្សែស្រឡាយអីអីហ្នឹងគឺសែនភាកច្រើនបាទប៉ុន្តែយើងមិនថាអីទេប្របីនេះអាហ្នឹងអ្នកកាត់ក៏សែនទៅចោះយើងមិនថាអីទេសែនមិនសិនអីបានទេបើអ្នកខ្លះខ្មៅក៏ប៉ែកអឺហ្នឹងក៏ថាអាហ្នឹងជាហ្នឹងដោយសារម៉ែគាត់នឹងអាំងភ្លើងជ្រុល នៅខ្ញុំឃើញបងប្អូនយើងគាត់ប្រខុសស្គាល់អីមកដែរណាបាទគេហៅចិនខ្មៅជួនកាលចិនហ្នឹងខ្មៅអូចាខ្មៅដែរចិនកពតទេចិនកពតចាចិនកពតចិនខ្មៅខ្ញុំចិនអំពេញមិនថាយ៉ាងណាទេកុំព្យាយាមកុំព្យាយាមរំលាយខ្លួនឯងហើយកុំកុំដើរផ្ទោគេកុំព្យាយាមរំលាយខ្លួនឯងឥឡូវហ្នឹងគឺខ្មែររំលាយ គឺចិនអត់មានមករំលាយ ខ្មែរខ្មែររំលាយខ្លួនឯងឲ្យទៅជាចិនតែម្ដងជាពិសេសមេ ដឹកនាំតែម្ដងមេដឹកនាំហ៊ានឡើងនិយាយប្រកាសពេញពេញមាត់ណា នៅស្រុកខ្មែរកូនកាត់ចិនណាកូនកាត់ចិនកូនកាត់យួនហ្នឹងវាពីពី60ទៅ70%មានមេដឹកនាំណាហ៊ានឡើងប្រកាសនិយាយភ្លើអញ្ចឹងក្រៅពីហ៊ុនសែនហើយបងខ្ញុំសុំសួរមួយទៀតបងខែខែហ្នឹងមានប្រហែលថ្ងៃបង អូខែកុម្ភៈហ្នឹងមានខ្ញុំដាក់ដូចជាមើលដូចមាន31ថ្ងៃអញ្ចឹងបងហ៎ប៉ុន្តែមាននៅតែមាននៅតែកុម្ភៈនៅចង្កឹះខ្ញុំស្រុកខ្មែរកាលខ្ញុំរៀនណាពេលណាយើងរាប់ចូលអាខែចូលនៅចន្លោះចន្លោះច្រឡំប៉ុណ្្នឹងទេកូនម៉ែរត់តែចង់ច្រមុះក៏ដឹងដែរម៉ែរត់តែចង់ច្រមុះហ្នឹងគឺវាអត់សាស្ត្រថ្ងៃតែ20 28ថ្ងៃ28 9ថ្ងៃខែកុម្ភៈមករា31ណាកុម្ភៈ28ទៅ29 ហ្នឹងអានឹកក្បួនក្បួនមកក្រាំនៅស្រុកខ្មែរមិនមែនទេ31 31 31ខែ1 31តែខែ8ខែ2ខែ2ខែ31អត់ទេខែ2ខែ31ខែ1ដល់ខែ31តែចូលដល់ខែ2ដល់ខែ31 បងអូនអានឹងថែបាទគុំអាសេះហាត្រូវហើយហ្នឹងហើយយល់អត់ទេអានេះថែរបស់ហ៊ុនសែនថែហ៊ុនសែនថែហ៊ុនសែនតែសានឹងតែអាហ្នឹងអាសេះហាវាបន្ថែមហ្នឹងហើយឲ្យតែដល់ខែកុម្ភៈហ្នឹងគេនឹកឃើញដល់ហ៊ុនសែនហ្នឹងប្រជាជើងគេថាប្រជាទឹះហ្នឹងបាទបងគឺថាឲ្យដល់ខែហ្នឹងគឺនឹកឃើញ អាសាមួយកុម្ភៈបាទហ្នឹងហើយតែហ៊ុនសែននិយាយថាតរថ្ងៃ31កុម្ភៈបានមានកូវីដហ៎បាទ អញ្ចឹងបាទបងប្អូនយើងចេះថាអូដល់ខែហ្នឹងខែថ្ងៃទីប្រហែលបានដាច់ខែយើងថាសារមួយកុម្ភៈអញ្ចឹងទៅហើយនឹងថ្ងៃនេះយើងមានប្រធានបទគោលមួយដែលយើងចង់និយាយអឺអំពីហ៊ុនសែនលេងលបែងប្រជាធិបតេយ្យคล้ายคล้ายហ្នឹងហើយក្រងនឹងលេងបន្តទៅទៀតបាទនៅអាណត្តិក្រោយហ្នឹងបន្តទៅទៀតបាទហើយយើងមានវីដេអូខ្លីដើម្បីចាក់ជូនអឺ បាទពាក់ព័ន្ធទៅនឹងហ៊ុនសែនគេទៅជួបក្រុមក្មេងៗអនាគតអបនាយករដ្ឋមន្ត្រីនាយករដ្ឋរដ្ឋមន្ត្រីស្អីណាបាទយើងនឹងចាក់វីដេអូនឹងខ្លីហើយយើងនឹងពិភាក្សាគ្នាពាក់ព័ន្ធទៅនឹងហ៊ុនសែននឹងលេងលបែងប្រជាធិបតេយ្យคล้ายคล้ายនឹងយ៉ាងម៉េចខ្លះហើយបាទហើយខ្ញុំបាទចូលចំណុចផ្សេងផ្សេងដែរខ្ញុំដូចបងទាំងពីរបានដឹងហើយរឿងថាបាទ ម៉ែយ៉ែមហ៊ុនស៊ីណាតចារកម្មយួនណាចាដែលប្រតិកម្មមកពួកយើងខ្ញុំ5នាក់ប៉ុន្តែអត់មានលើកនេះអត់ឃើញបងអូនទាំងពីរទេអត់មានបងអូនធីតាបងអូនសុភីដូចនិយាយនឹងគាត់ភ្លេចតាមមើលតែនេះខ្ញុំថាតាហ៊ានតបមកវិញតាហ៊ានឲ្យពូមួយខ្សើយមួយខ្សើយដាក់មកវិញខ្ញុំដាក់ទៅវិញដែរតាមពិតនិយាយហ្នឹងគាត់ធ្វើរកគាត់ថ្លៃធ្នូគាត់ធ្វើគាត់ធ្វើអ្នកធនអ្នកអាតែតាមពិតជាក់ស្ដែងហ្នឹងគឺជាមនុស្សចិត្តបាប តែគាត់ខំពាក់ពាក់ពាក់ស្រោមជាជាមនុស្សចិត្តបាពេកហើយគាត់ថាចេះឬសូគាត់ថាចេះគាត់នឹងជេរដាក់ខែណាហើយមនុស្សធ្វើបន់ណាហ៊ានប្រែភាសាចឹងចឹងក្នុងនាមជាចាស់ទុំបានន័យថានេះគឺជាមនុស្សចិត្តបាបហ្នឹងហើយលោកយាយហ្នឹងលោកយាយគាត់ចង់ជេរដាក់ខែហ្នឹងហើយ ឲ្យគាត់ជាដាក់ខែទៅព្រោះគាត់គាត់ជានាយករដ្ឋប្អូននាយករដ្ឋមន្ត្រីចៅភារកិច្ចគាត់ក៏ត្រូវទៅហ្នឹងហើយក៏ទៅធ្វើម៉ៃចែមត្រូវទៅជាបចៅទៅដល់ប្រក្រាបគេចឹងឯងយាយឯងហ្នឹងហើយឯងមានពេលជាទៅមានបញ្ហាប៉ុន្តែជាត្រូវយ៉ាជាមត្រីយ៉ាពួកខ្ញុំខោមត្រឡប់ទៅវិញហើយហ្នឹងហើយហើយលើប្រមាថគេហើយយើងសារអ្នកធ្វើបន់ធ្វើទៀនហើយហើយសារអ្នកកាន់ធွာកាន់អាហើយអង្គុយប្រមាថជីវិតគេហើយហ្នឹងហើយ មនុស្សមានធម៌នៅខ្លួននឹងប្រមាថជីវិតទៅដល់ដៃចូលឡុងសើប្រមាថជីវិតគេឲ្យគេនឹងបែកបើកឡានទៅឯណាមានគ្រោះថ្នាក់ក្លាប់ឡានបុកបកូលភ្លើង អីមានមនុស្សចិត្តបាបអីក៏ចិត្តអីក៏ទូរយូមិនយាយម៉ៃយ៉ែមហ្នឹងយាយនេះចិត្តបាបមនុស្សចិត្តបាបតើមនុស្សចិត្តគឺថាចិត្តគាត់ទូរយូណាតាមខ្លួនឯងជាអ្នកបនជាអ្នកទៀនប៉ុន្តែអង្គុយដាក់ទំនាយគេ ទេគង់ទេវតាប្រាមុខគេចង់មករុំរឿងបាទទៅគិតកោវាអញ្ចឹងឯងវាស្លាប់មិនបានក្រៅកាហាយវាសម្បែចំណុកគឺសម្បែជាអក្រិតជនហ្មងគិតកោវាធ្លាប់នៅស្រុកខ្មែរវាស្លាប់គេបានព្រោះសិទ្ធិវាគ្រប់គ្រងវាស្លាប់គេបានដល់ពេលនៅលុកឡំពួកយើងនៅក្រៅពេកស្លាប់បានវាក្តៅកាហាយនេះវាដាក់បដាសាគេអញ្ចឹងឯងយ៉ាបើនៅក្នុងបើនៅស្រុកខ្មែរហ្នឹងគ្រោះថ្នាក់ចរាចរណ៍ឬក៏អ្វីផ្សេងផ្សេងឧបតហេតុផ្សេងផ្សេងស្លាប់បាត់ហើយពួកមីដេឆានអានឹងវាសម្លាប់ហ្នឹងឯង ក្រុមក្រុមអាគិតកអាហ៊ុនម៉ាណែតអានេះនឹងម៉ែតហ្នឹងអាអាគោមហ្នឹងឯងសិតតែពួកអាគិតកហ្នឹងចាហើយដែលយាយនឹងគាត់និយាយគាត់ថាគាត់សុកចិត្តកាត់កកគាត់ក៏ធ្វើចេះមានឃើញទេឃើញឃើញកាយវិការគាត់ប្រភេទដៃនឹងដូចដូចហ៊ុនសែនទេដូចគ្នាបងដូចគ្នាប៉ុន្តែបងគេថាបើការពៀប្រៃនឹងបានគេសុកចិត្តកាត់កកគេហ៎មានចាំហ៎ បងសុំទោសបងកាត់ភាសាបងបន្តិចបងអឺកន្លែងនិយាយនឹងនិយាយចេះពួកយើងយើងចង់ឲ្យអាណែតហ្នឹងវាទៅយើងអត់មានទៀមទាឲ្យទៅពនិតឈាមជាមួយលេខដកថោទេយើងចង់ឲ្យអាណែតហ្នឹងវាពនិតឈាមជាមួយនឹងហ៊ុនសែនយាយនឹងភ្លើណាបងណាបាកាចាស់ចឹងហ្នឹងមិនភ្លើហ្មងនិយាយដឹងអីចឹងម៉ៃយ៉ែមហ៊ុនស៊ីណៃនឹងនិយាយចេញមកភ្លើហ្មងគឺចឹងណាម៉ៃយ៉ែមហ៊ុនស៊ីណៃអឺ ម៉ែយ៉ែមហ៊ុនសេណាតស្ដាប់ឲ្យបានគេចង់ឲ្យម៉ែយ៉ែមឯងហ្នឹងទៅទៅពិនិត្យពិនិត្យឈាមជាមួយនឹងហ៊ុនសែនមិនមែនជាមួយលេងដកថយជាមួយហ៊ុនសែនតើជាកូនហ៊ុនសែនឬមិនមែនកូនហ៊ុនសែនមិនមែនពិនិត្យឈាមទេគឺទៅធ្វើ DNA ហ្នឹងគឺហ្នឹងហើយទៅថៃឈាមមើលទៅណាតែហ៊ុនម៉ាណែតជាមួយនឹងហ៊ុនសែនទេបាទជាមួយជាមួយនឹងហ៊ុនសែនមិនមែនជាមួយលេងដកថយទេហើយយើងហ្នឹងគាត់មកបំភ្លឺថាឲ្យណាឲ្យពួកបងឯងហ្នឹង យកមកឈូសទៅតាមលេងដកធោនឹងទៅមកអង្គុយប្រមាថជាជីវិតគេហើយតាំងខ្លួនឯងជាអ្នកធ្វើធ្វើទៀនធ្វើធွာធ្វើអាអីហើយចិត្តបាបអីអីក៏ទូរយោយងខ្នងម៉េចនិយាយចិត្តបាបនេះនិយាយម៉ែចែមនេះដល់ពេលស្ដាប់ស្ដាប់ទៅយីនិយាយនេះគឺថាស្ដាប់សំដីមកគឺថាចិត្តបាបខ្លាំងមែនតើនិយាយហ្នឹងអ្នកណាគេទៅធ្វើ DNA ជាមួយ ខ្មោចតែមិនចេះឈួតហើយខ្មោចពូជហ្នឹងគាត់ធ្វើចឹងពូជហ្នឹងពូជពូជយាយពូជមកចាំហ៊ុនសែនហ្នឹងបងបើយើងបងបើយើងមានអាណាមួយអាចអាចចូលទៅគៀកហ៊ុនសែនហ្នឹងអានេះរឿងណៃបានណាយកអាស្ប៉ៃគេហៅថាអាអាកែវទឹកកែវអីញ៉ាំហើយហ្នឹងយើងយកមកអាពីហ្នឹងយើងយើងមកផលិតបានឬក៏ជ្រះដុសថ្មិញច្រាស់ដុសថ្មិញហ្នឹងកាត់បន្តិចយកមកផលិតបានអីក្រៅ សក់មកតសៃក៏គេអាចផលិតបានដែរសក់ហ៊ុនសែនហើយសក់ហ្នឹងផលិតតែយើងតែបានអាពីរក្បាលហ្នឹងយកមកផលិតដាក់ណាយកមកផលិតតែឃើញតែមិនមែនកូនហ៊ុនសែនអូប៉ាចិត្តអើផងតែដឹងធ្វើម៉េចចូលវាណាតែបើយើងយកមកពិនិត្យអញ្ចឹងក៏វាប្រកាសបដិសេធដែរបើវាថាមិនមែនរបស់វាហ្នឹងបដិសេធបដិសេធទេតែសំខាន់យើងដឹងពួកយើងដឹងពិតប្រកបពួកពួកហ្នឹងវាប្រកបថាវាប្រកែកទេស្អីក៏វាប្រកែកវាឃាតករវាមិនដែលថាវាជាឃាតករហ្នឹង វាកាជះយួនវាម្ល៉េះថាវាកាជះយួនអត់វានិយាយតែខ្លួនវាទេវានៅបកែកហ្នឹងហើយឥឡូវនិយាយម៉ែយ៉ែមចារកម្មយួនហ្នឹងចេញមកហ្នឹងគឺបកស្រាយហ្នឹងវាខុសទាំងស្រុងហើយការពិតហើយសំបីតែចកាដូងមានលោកពូអ៊ំអីគាត់ខលមកគាត់ថាចកាដូងនៅខាងវិមុតហ្នឹងអត់មានចកាដូងទេបាទមានតែភូមិដូងសំរោងមានភូមិដូងបាទនៅវិមុតនៅឥឡូវហ្នឹងដូរមកខាង ខេត្តត្បូងឃ្មុំវិញហ្នឹងណាបាទអញ្ចឹងបាត់នេះគេនិយាយហ្នឹងគឺគាត់និយាយមកវាអត់មានការពិតទាំងអស់ហើយបច្ចៈអឺអំពីហ៊ុនម៉ាណែតនឹងថាជាកូនហ៊ុនសែនហ្នឹងនិយាយហ្នឹងគាត់ចង់បិទបាំងការពិតទេតាមពិតរឿងហ្នឹងគឺរឿងជាការពិតហើយដែលជាកូនលេដកថហ្នឹងហើយបាទអឺគេចង់យកបាទសុំទោសបងសុំកាត់ទីវាមិនដែរមានណា យួនហើយនឹងខ្មែរនេះ Z កូលកាត់ដូចយួនបែបដាក់ណាមានដូចខ្មែរបន្តិចសោះហើយបំកែកថាអត់ទៀតណាគិតមើលមើលហ្នឹងហើយមើលតែអសឹមដូចគ្នាចឹងផ្នែកដូចគ្នាមើលដាក់អាក្បាលកន្លែងទៅពេកនេះដូចគ្នាទៀតមើលណាកន្លែងនេះក៏ដូចភ្នែកក៏ដូចច្រមុខដូចដូចបាក់កំ pl ែតែម្ដងហើយលើគិតមើលដែរនេះក៏ដូចដូច ពូនិយាយប្រសាថាជាអ្វីមកទៀតសូម្បីទៅប្រពន្ធពូនេះក៏ជាវៀតណាមដែរកូនពូហ៊ុនម៉ាណែតនេះ គឺកូនកាត់ មិនមែនបានសង្កេតថាកូនបង្កើតរបស់ហ៊ុនសែនទេ គឺកូនរបស់ប្រពន្ធពូជាមួយនឹងអតីតប្តីរបស់គាត់បាទប្តីរបស់គាត់ហ្នឹងអ្នកណាគេលេដកធហ្នឹងហើយ បាទលេខដកោហ្នឹងហើយចាំបាច់ទៅអឺឥឡូវនេះរឿងហ្នឹងហ្នឹងហើយបាទហើយបងឯងបងបងឯងមកអាអាអាអាហ៊ុនសែនណាតែពេលខ្ញុំឃើញអាស្អីភ្លីគេតាមពិតភ្លីគេនៅកន្លែងកណ្ដាលទៅចំហៀងចេះហ៎នេះភ្លីហ៊ុនសែននៅចិត្តកជានេះខំបិទសក់សក់ពេលនេះយកទៅបាំងទៅខាងនោះហើយបើបើនិយាយហ្នឹងគាត់គាត់គាត់ភ្នាល់ទេគាត់ថាភ្នាល់គាត់ភ្នាល់កាត់តែកកគាត់ទេខ្ញុំថាអត់ទេ បើបើកាត់កាត់បែងមកកញ្ចប់ដូចគ្នាខ្ញុំ5នាក់ក្នុង5នាក់ដែរខ្ញុំអត់មានលេងអីណាតែមួយយាយឯងទេអត់ទេយកអាហ៊ុនម៉ាណែតយកអីហ៊ុនសែនអីទាំងអស់ហ្នឹង5នាក់ប៊ុនរានីអីអីទាំងអស់ហ្នឹងបាទហ្នឹងហើយអត់មានអីណាសុកចិត្តមកទទួលអីកាត់កកអីតែខ្លួនឯងអត់ទេបាទអញ្ចឹងខ្ញុំបានប្រតិកម្មទៅពីម្សិលមិញរួចអីជាមួយយាយយាយហ្នឹងបាទហើយសច្ចៈអីគាត់ដាក់រួចហើយវាយប់មិញបាទ គាត់ចង់គាត់ចង់មិនបងគាត់គាត់ចង់ថាគាត់កាត់កកបើសិនជាធ្វើ DNA ទៅអាអានេះដឹងណៃទៅមិនមែនកូនកូនហ៊ុនសែនទេយ៉ាងម៉េចហ្នឹងហើយអឺហ្នឹងហើយបើសិនជាលេដឹកណែតហ្នឹងមិនមែនកូនហ៊ុនសែននិយាយនឹងគាត់សុកចិត្តកាត់កកគាត់ណាបើនិយាយនឹងប្រងកាត់ក៏ហ៊ុនសែនកាត់តាំងយូរក៏ដែរគឺតាំងពីមុនបាត់ហើយ DNA ហ្នឹងឥឡូវក៏វាពិបាកមែនឥឡូវអត់វិនិច្ឆ័យទេ DNA ទៅយេ ចឹងហើយអង្គុយទៅចង់ដឹងឲ្យច្បាស់អានេះដើម្បីបង្ហាញមហា ជនដើម្បីបញ្ជាក់ បងឯងជឿអត់បងឯងជឿបើសិនអាអានេះរឿងណែតអានេះរឿងណែតហ្នឹងមិនបកូនអាហ៊ុនសែនមែនហ្នឹងអាហ៊ុនសែនធ្វើតាំងពីប្រហែលឆ្នាំមុនតាំងពីល្បីតាំងពីយូរបាត់ហើយចង់ឈ្នះអញ្ចឹងណាដូចនិយាយយើងនិយាយជារឿយរឿយអញ្ចឹងតែដោយសារអានេះរឿងណែតវាកូនអានេះរឿងថអាអាកូនយួនហ្នឹងមែនបានមិនហ៊ានធ្វើសុកចិត្តចេញមកសុកចិត្តមកអង្គុយក្តៅក្រហាយនឹងគេចេញឲ្យយាយស៊ីណាតអីហ្នឹងចេញមកប្រឆាំងធ្វើដូចជាមែនតែនអញ្ចឹងណាហ្នឹងហើយតាមពិតបើសិនជាពិនិត្យ DNA ហ្នឹងណា ឃើញអានេះដឹងធូនអានេះដឹងណៃនឹងកូនកូនឪម៉ែកូនឪវាហ្នឹងក៏និយាយនឹងក៏មិនកាត់ក្បាលដែរអាពួកអាតកូលបោកនឹងបោកតែអញ្ចឹងឯងវាថាតមតហ្នឹងឯងវាថាអូតាហ៊ុនសែនហ្នឹងដូចប្រៃឈើវាថាវាហ្នឹងឯងវាគ្រាន់ណានិយាយដើម្បីដូចថាបោកអ្នកគ្រប់គ្រងវាថាអូវាហ៊ានកាត់កកច្បាស់ជារឿងហ្នឹងរឿងពិតអានេះរឿងណៃនឹងកូនអាហ៊ុនសែនហ្នឹងឯងបានហ៊ានកាត់កកអញ្ចឹងហ្នឹងចង់បោកគេបោកទៅមិនរួចហ្នឹងឯង បោកលេខបានហើយបើគេលេខបានហើយបោកគេលេខបានហើយបោកគេ40ឆ្នាំហើយនោះណាបោកឡើងគេលែងជឿហើយហ្នឹងបោកឡើងបោកឡើងមិនមែនទាំងប្អុកទាំងផ្អើលក្នុងស្រុកខ្មែរហ្នឹងពិភពលោកណាមិនដឹងថាហ៊ុនសែនមេបោក មេគិតកោមេមេម៉ាសាគេដឹងគ្រប់តែគ្នាហ្នឹងឯងចាខំប្រឹងលៀងខ្លួនឲ្យលៀងមិនកើតស្អួយឯងទូទាំងពិភពលោកហើយហ្នឹងចាខំប្រឹង ណាហើយហើយយាយហ្នឹងខំតាំងខ្លួនធ្វើជាទឹកអប់បាញ់បាញ់អាខិនស្អ៊ុយហ្នឹងឯងអូយបាញ់កើតទៅយាយយាយមកដល់ចៅយាយឯងមកជំទាល24ម៉ោងក៏គ្មានណាជឿដែរហ្នឹងហើយចាអីឈ្មោះអីគេមហាឧបាសិកាពុទ្ធអីឧបាសិកាពុទ្ធពុទ្ធនីបឋមអីណាណហ៊ុនស៊ីណាតហ្នឹងយកលោកហ៊ុនតូហ៊ុនសែនណាហ៊ុនតូហើយហ៊ុនសែនហ្នឹងកូន ចាក់ហ៊ុនតូហើយនឹងហ៊ុនសែនកូនបង្កើតតាកូនជាមួយបងស្រីមុនគេនោះអ្នកស្រីប្រពន្ធមុននោះចំណានអ្នកស្រីចំណានឈ្មោះមូប៉ាន់ចំណានតែគ្រាន់ថាយកទៅឲ្យយកទៅផ្ញើនឹងបងហ៊ុនសែននេះបងអញ្ចឹងឯងឲ្យទៅនៅជាមួយបងបងប្រុសហ៊ុនសែនបើចូលជាបងគួយតាមពិតមិនមែនជាគួយទេកូនអាហ៊ុនសែនហ្នឹងឯងចាអញ្ចឹងមកហ៊ុនតូវាអត់ត្រូវវាអត់ត្រូវគ្នាជាមួយអាតកូលហ៊ុនមើលកូនអាហ៊ុនសែនក្រោយក្រោយនេះទេអត់ត្រូវគ្នាមកពួកអត់ទេ វាអត់ដើរចូលគ្នាទេវានេះទេពីព្រោះហេតុអីបានជាអញ្ចឹងពីព្រោះអាអានោះយកកូនយួនយកមកដាក់ក្នុងផ្ទះហើយវាវាកូនបកើតណាយ៉ាវាកូនបកើតវាក្តៅកាហាយវាណាវាវាបាទវាគង់នេះទេវាគង់មានពេលវាសងសឹកទេអាតោវាដៃឆៅដែរណាបាទ វារឿងអីទៅយកអាកូនក្រៅខោឲ្យមកធ្វើនាយករដ្ឋមន្ត្រីចុះអាកូនខ្លួនឯងបង្កើតអើខ្ញុំលើកគេនិយាយថាហ៊ុនសែនខ្លាចហ៊ុនតូស្អីទៅខ្លាចមិនបើឪចោលមិនសៀតចឹងមកអូបានទេអាតូបានទេអាហ្នឹងហើយកាចណាខ្លាចវាវាខ្លាចកូនហ្នឹងតាដោយសារកំហុសរបស់វាហ្នឹងឯងឬគេនិយាយណាតែក្នុងពិតពិតមិនដឹងតែអាចចឹងមែនព្រោះអាគ្រឿងញៀនហ្នឹងគឺអាហ៊ុនតូនហ្នឹងគេមេគ្រឿងញៀនតែហ៊ុនសែនវាមិនហ៊ានធ្វើអីទេ ណាអាគ្រឿងញៀនដែលរកស៊ីនៅស្រុកខ្មែររាល់ថ្ងៃហ្នឹងអាហ៊ុនតូនឹងជាមួយនឹងម៉ងរទ្ធីហ្នឹងអាផែស្ងួតហ្នឹងបាទដែលចេញចូលដែលដឹកអឺដឹកដឹកកឆាដឹកអាភៀនចេញចូលហ្នឹងគឺតាមផែស្ងួតរបស់ម៉ងរទ្ធីហ្នឹងហើយដឹងមករយៈពេលដែលចាប់អាភៀនចាប់អីបានច្រើនកឆាអាភៀនអីបានច្រើនហ្នឹងគឺប្រហែលជារឿងហ្នឹងវាពាក់ព័ន្ធទៅនឹងពីប្រទេសភូមា រដ្ឋាភិបាលមីងអំលៀងហ្នឹងដែលវាខ្វះលុយបាទវាខ្វះលុយអញ្ចឹងទៅក៏បដោះឲ្យហ៊ុនសែនហ្នឹងក៏ជួយលក់ឲ្យទៅបាទដើម្បីយកលុយហ្នឹងទៅចិញ្ចឹមរដ្ឋាភិបាលវាហ្នឹងព្រោះវាអត់មានគេបិទច្រកអស់ដែរបាទអញ្ចឹងអាភៀនកឆាអីចាប់បានអីរាប់រាប់តោនហ្នឹងគឺអាហ្នឹងមកពីប្រភពហ្នឹងគឺមកពីប្រទេសភូមាឯតាមីងអ៊ំលៀងវាឲ្យជួយលក់ឲ្យបាទបាទឡើងខ្លួនឯងចូលតាមកុំព្យូទ័រ ធីតាកុំព្យូទ័រខ្ញុំវាវាស្ទើទៅវាបាត់ទៅហ្មងវាមានបញ្ហាមិញវាបាត់ឈឹងទៅហើយវាបានមកមកវិញហ្នឹងហើយពាក់ព័ន្ធទៅនឹងហ៊ុនសេណាតប្រតិនេះហ្នឹងគឺបាចារកម្មយួនម៉ៃយ៉ែមហ្នឹងគឺពួកយើងខ្ញុំបានប្រតិកម្មដាក់ទៅធ្ងន់ធ្ងន់ហើយពីម្សិលមិញម្សិលអីហ្នឹងហើយយើង ថាមិនចង់តតបតអីទៀតទេគ្រាន់តែថាដែលហ៊ុនសេណាតនិយាយរឿងកាត់កហ្នឹងគឺ បោកប្រាស់ដូចតាហ៊ុនសែនអញ្ចឹងវាគ្មានទៅធ្វើដូចប្អូនសុភីថាអញ្ចឹងបាទវាគ្មានទៅកាត់កយទេវាហ៊ុនសែនវាសន្យាកាត់កកដេកចាំវាកាត់ទៅទោះបីធ្វើ DNA ឃើញថានៅកូនយួនមែនចាំតែវាហ៊ានកាត់កកវាតាបាទនេះបានបានតែនិយាយហ្នឹងបាទអាតកូលបោកប្រាស់ហ្នឹងវាបោកលេងគេលេងគេលេងជឿវារាល់ថ្ងៃគេមិនរាល់ថ្ងៃតិចថាវាមានបនមានស័កដូចយាយនឹងជាដើមអញ្ចឹង ណាគេមិនមែនគ្រប់យាយហ្នឹងទេតែគេខ្លាចគេមិនមែនគ្រប់គេខ្លាចព្រោះសាពួកពួកគិតកោសាពួកសាហាវសាហាវសម្រាប់គេអញ្ចឹងគេខ្លាចរាល់ថ្ងៃនេះនោះមិននិយាយឯងហ្នឹងឯងណាអស់ចាមប៉ះគេទៅគ្រប់ឯងទេគេខ្លាចទេហ្នឹងហើយហ្នឹងហើយស្រុកខ្មែរគេថាអូយពួកទូយើងហ៊ានដាក់ហ៊ានអីហ្នឹងគឺថាគេសំសរសើរណាពួកពួកគាត់ក៏ខ្លាចមែនគឺថាបានអ្នកនៅក្រៅស្រុកហ្នឹងសពងយាយហ្នឹងណាបាទគេសប្បាយចិត្តណា គេសុបាយចិត្តបានបាយជួសគេគេអហ្នឹងហើយពីព្រោះគេស្អប់តកូលខ្លួននោះមែនសូម្បីតែខ្សែម៉ែនសំអនម៉ែខ្សែអីណាណេក៏ស្អប់ពួកអតកូល ពួកវាកាងពេកតកូលវាកាងហ្មងហ្នឹងហើយសូម្បីអាពួក CP ភាគច្រើនក៏ស្អប់តកូលខ្លួននោះដែរកុំឃើញតែពីគេពួកនៅក្នុងនឹងអញ្ចឹងកុំថាគេស្រឡាញ់គឺថាគេគ្រប់គ្រងគេខ្លាចគេស្លាប់ទេដោយសារគេដឹងថាអតកូលនឹងជាតកូលគៀតតកូលវាសាហាវពេកវាស្លាប់ទុកសាហាវពេកហ្នឹងហើយញ៉ា គេមិនគេមិនគេមិនគោរពគេមិនខ្លាចអ្វីគេខ្លាចពីការពារអាយុជីវិតគេគេចេះតែធម្មតាទេរស់នៅក្នុងជំរប់ខ្លាគេត្រូវតែធ្វើយ៉ាងម៉េចដើម្បីឲ្យខ្លាកុំឲ្យខ្លាស៊ីហីណាមិននិយាយឯងនឹងតកូលឈួតឯងវាអស់ចាតែអាតកូលចុយម្រាយហ្នឹងអាតកូលឃាតកនផ្ទះបាញ់ចង្រៃជាតិហ្នឹងអាណាគេខ្លាចអាណាគេគ្រប់ឈួតចឹងទៅឲ្យកូនក្មេងវាជាបចោដែរហ្នឹងហ៊ុនសែនអើយចោះចេញទៅហ៊ុនសែនអើយចោះចេញទៅគាត់ធ្វើហែប៉ាក់នោះហ្នឹងហើយ អាកូនក្មេងវាសុវ័យស្រ័យចង់ងាប់ហេតុអីអាកូនកូនក្មេងក៏វាដឹងដែរវាក្រវាអត់មាន សមត្ថភាពម៉ែវាអត់មានសមត្ថភាពឲ្យបញ្ជូនទៅវាសាដោយសារអាតកូលឈួតហ្នឹងឯងអាតកូលចង្រៃហ្នឹងឯងមកវាដេញចេញហ្មងខ្វះកញ្ចាស់ចិត្តងាប់ទៅវិញហើយលំមខ្វះក្មេងណាដែលយើងអួតឡោងឡងថា40ឆ្នាំមហាលុតបំហាអស់ការកាន់អំណាចយូរជាងគេប៉ុន្តែគ្មានសមត្ថភាពឲ្យកូនខ្មែរទៅទៅរៀនបានត្រឹមត្រូវនេះអត់មានសមត្ថភាពចិញ្ចឹមខ្មែរចិញ្ចឹមយាយចាស់ជរាអីជាដើម ណាពួកអន្ទះវាញ់អញចង់ជេរឯងឯដល់ពួកអន្ទះពួកអាចកូលឈួតហ្នឹងណាស្អប់មែនទេបាទអឺហ៊ុនទាំងហ៊ុនស៊ីណាតទាំងហ៊ុនសែនអីចាំមើលតាហ៊ុនម៉ាណែតពេលឡើងធ្វើជានាយករដ្ឋមន្ត្រីចាំមើលវាវាវាសងសឹកវាវាគ្មានទេព្រោះវាមិនមែនកូនខ្មែរវាមិនអោយអោយពួកនឹងបានបានសក់ទេកុំច្រឡំនោះឥឡូវនឹងវាធ្វើដើម្បីថាធ្វើម៉េចឲ្យវាបានឡើងពេញពេញសិទ្ធពេញដៃវាចាំមើលនិយាយហ្នឹងក៏ក៏ត្រូវដែរ បាទមែននេះទេកុំថាអូក្មួយអញឡើងមកការពីអញអានេះឡើងមកកូនយួនសុតចាំមើលយាយឯងចាំមើលទៅទាំងហ៊ុនសែនទាំងអីហ្នឹងអញ្ចេះខ្ញុំគិតបើខ្ញុំគិតវិញណាបើសិនជាអាមកអានេះដឹងណែតគេចង់ឲ្យលើកឡើងមកគឺវាឡើងបានដោយសារបើយួនគ្រប់គ្រងខ្មែរបានហើយយួនចង់លើកអាណាបានដូចជាងរាល់ថ្ងៃអាយួនបន្តបហ៊ុនសែនណាវាធ្វើសពបែបយ៉ាងល្អដើម្បីបន្តតំណែងទៅទៀតអញ្ចឹងអាអានេះដឹងណែតដូចគ្នាអញ្ចឹង តែយល់វាចង់ឲ្យលើកមកពួក CP អាក្រោមហ្នឹងវាមានថៃទេវាមានវាមានមកទេបាទហ៊ានទេវាហ៊ានទេតែហ្នឹងហើយឥឡូវចំណាំមើលបើសិនជាអានេះដឹងណាត់វាឡើងធ្វើនាយករដ្ឋមន្ត្រីឡើងបានមែនទេអញ្ចឹងតាមថាយួនវាគ្រប់គ្រងខ្មែរ100%អញ្ចឹងបានអាពួកផ្សេងផ្សេងទៀតវាអត់ហ៊ានកម្រើទោះវាពេញចិត្តមិនពេញចិត្តក៏ដោយវាត្រូវតែសម្របតាមហ្នឹងហើយយ៉ាវាមានធ្វើទេ អឺរឿងដែលវាត្រូវឡើងចាំមើលក្រោយពីប្រជុំអាស៊ាននឹងចប់ទៅរឿងពីព្រោះឲ្យហ៊ុនសែនដឹកនាំមកអាស៊ាន2022នឹងមកចប់រឿងហ្នឹងទៅគឺអាហ្នឹងគឺចាប់ផ្ដើមបាទអូដាក់អាហ៊ុនម៉ាណែតហើយបាទហោពេលដាក់ហ៊ុនម៉ាណែតហើយហើយពីព្រោះហ៊ុនសែនវាបានប្រកាសរួចហើយបាទវាប្រកាសប្រកាសរួចហើយហើយរឿងអឺ ដែលអនាគតនាយករដ្ឋមន្ត្រីអីហ្នឹងណាបាទឥឡូវខ្ញុំមានវីដេអូនឹងដាក់តិចមើលបាទអបងធីតាមានអ្វីចូលរួមដោយអត់សូវស្រួលខ្លួនហើយខ្ញុំក៏ទៅមកធ្វើការអត់សូវប្រតិកម្មអត់សូវពេញពេញដៃពេញជើងនិយាយឆ្លងយកសម្លេងម្ចាស់មានសម្លេងមកយើងអាចប្រតិកម្មបានយ៉ាងងាយយ៉ាងស្វ័យអឺសម្លេងខ្ញុំមានសម្លេងនិយាយហ្នឹងទាំងពីរតែពេលអត់មានសម្លេងអត់មានអីយើងត្រូវប្រតិកម្មចឹងពិបាកថាមិនដឹងគេថាម៉េចយើងត្រូវហើយ ខ្ញុំថ្ងៃនោះជីបចេញពីធ្វើការមកដូចឃើញអាដាអាដាហ្នឹងអាកម្ពុជាដេលីហ្នឹងដឹកអាអារ៉ាអាដាដឹកអារ៉ាខ្ញុំចេញមកធ្វើការដូចជួបវាថាចុះអានេះមកតំសម្ភារគ្នាព្រឹកមិញសោះមកមកដល់រដ្ឋអញភ្លាមអូចេះបងខ្ញុំចង់ឥឡូវខ្ញុំចង់ឥឡូវយើងយើងសម្ដែងល្ខោនមួយបងហ៎អូចង់លេងល្ខោនអញ្ចឹងចឹងហ៎ឥឡូវខ្ញុំឥឡូវឥឡូវខ្ញុំធ្វើអាដា ហើយអភីធ្វើជាអរីមួយឯងធ្វើជារាខ្ញុំធ្វើអារាអញ្ចឹងហ៎អញ្ចឹងអឡាដាអាដាអាដាសួរអរីមានពេលរីមានតាមកអីស្មាន10ឆ្នាំហ្នឹងហើយបែកគ្នា10ឆ្នាំទៅរីអត់ទេឥឡូវហ្នឹងមួយរយៈនេះឃើញឃើញរីអីរៀងវល់វល់ចង់ហៅរីអីឡើងកម្មវិធីរីអត់បញ្ហាហ្នឹងហើយបែកគ្នា10ឆ្នាំយើងអាចជជែកគ្នាបាន អូខេហ្នឹងហើយយើងរ៉ារ៉ាបងរ៉ាបងរ៉ាឯងមានពេលទេបងរ៉ាបងរ៉ាខ្ញុំចង់អញ្ជើញបងបងរ៉ាឡើងកម្មវិធីដែរពួកអីតាមលឺសូបងរ៉ាដូចឡើងបងបងរ៉ាឡើង មកកម្មវិធី បងស៊ីស៊ី50ក៏ស៊ី25បងរ៉ាបងស៊ីបងរ៉ាបងហ្នឹងគឺបាទស៊ីតែ25ទេ មិនស៊ី50អីទេឥឡូវចេះសុំតថ្លៃឲ្យតែ20ទេ 20ក៏ឡើងដែរពីព្រោះបងខ្វះតែសុំពាក់សិន20ហ្នឹងសុំឲ្យ5 10សិនណាប្រហែលក៏ក៏បានដែរធ្វើមិនឲ្យតែបានឡើងពីព្រោះបាទមុខមុខក្រាបងបងនឹងមុខក្រាហើយធ្វើមិនបងវាឲ្យទៅពាក់ផងបាទបងអាហ្នឹងឲ្យលុយកន្លែងមកដែរដើម្បីហ្នឹងហើយដើម្បីមកសាច់កម្មគីឡូស្រីយីអូនបងគាត់ឃើញហ្នឹងហ្នឹងហើយហ្នឹងហើយ ណាបងចំណាយមកពីសឹកនេះដឹងកញ្ញាលើហើយបងរ៉ៃដឹងអរិញនេះលឺសូរីអីតិចលឺសូថាទៅរស់ស៊ីនៅស្រុកខ្មែរបាក់អង្ការរីអងហ្នឹងហើយទៅរស់ស៊ីបាក់អង្ការតែវាចេះតែផ្លៃទៅវាចេះតែឡងចង់ខំធ្វើពីមួយទៅមួយពីមួយទៅមួយតែរកស៊ីវាមិនបានហ្នឹងហើយអញ្ចឹងឯងបានមួយបងរ៉ាដែរហ្នឹងណាហ្នឹងហើយចុះបងរ៉ាមិនដែរមិនគ្នា10ឆ្នាំមុខរបបចំណុចដែរកាក់កបទេ បងគឺវាមិនសូវកាក់កបដែរទេវាឡើងចុះឡើងចុះណាវាចូលនេះចូលនេះដូចវាមិនសូវបាទចុះឡើងចុះឡើងចុះចឹងបែបកណិតត្រូវគ្នាយើងទៅរកសម្ដេចវិញឯងក៏សម្ដេចគាត់មានលុយច្រើនណាអូបងរាខំជាប់គុកផងអីផងមិនចឹងបងបងជាប់ជាប់លេងលេងហ្នឹងអូនអើយមានទៅជាប់អីបាទជាប់បងឯងមានប្រពន្ធចុងផើមឆ្កល់បងឯងជាប់ប្រពន្ធចុងផើម ឆ្ងល់ឆ្ងល់ត្រឹងណែបងរាបងនៅក្នុងគុកទេមិនពុនមិនពុនចង់បងផើមអូគេនេះហ្នឹងបងជាប់ហ្នឹងគ្រាន់តែមានតែឈ្មោះតែជាប់ហ្នឹងយប់ឡើងបងទៅហូតែលបងទៅអីហ្នឹងចឹងថ្ងៃមិនផ្ញើតាមស្នីទេបងឯងបងជាប់តែពេលថ្ងៃហ្នឹងពេលយប់ឡើងបងនៅតែលញ៉ាំស៊ុបញ៉ាំអីដល់ អាសូគុំស្មានតែបងឯងផ្ញើស្អីតាមប្រេសនីបានប្រពន្ធផើមអូបើចឹងបើចឹងបានន័យថាបងរាឯងស៊ីឈ្នួលចប់កុកអីចឹងបងរាហើយចុះមិនធ្វើមិនខ្មិចបងវាត្រូវការលុយបងវាត្រូវការស្រីវាត្រូវការស្រាសបាយអញ្ចឹងអត់ឯងតែចាំថាលុយលុយលុយសោះថាគេគេគេថាឲ្យនឹងគេជឿបងរាឯងដូចខ្ញុំជួលបងរាឯងឡើងមកអញ្ចឹងខ្ញុំខ្ញុំសុខចិត្តកាត់ខែ កាត់មិនមែនកាត់ទៅធ្វើម៉េចទៅឲ្យតែបងមានមុខចុះគេគេថាគេទិញមករ៉ៃហ្នឹងគេគេកាត់ខែដែរបងហ៎កាត់វាមិនឲ្យគ្រប់ទេគេឲ្យបងធ្វើការងារហ្នឹងឲ្យធ្វើឲ្យតាមលក្ខខណ្ឌរបស់គេបើមិនចឹងទេគេមិនឲ្យទេគេឲ្យម្ដងតិចម្ដងតិចទេបងឯងចឹងឯងចាំបាច់ធ្វើទៅចុះបើដល់គេមិនឲ្យគេខំប្រឹងស្មែបងទៅវិញទៅប្រជ្រុលឲ្យអូនរីអើយធ្វើម៉េចបានចុះហត្ថលេខាអូនរីវិញទៅហ្នឹងឯង បងជ្រុលចុះសញ្ញេមួយគេហើយព្រមព្រៀងមួយគេហើយណាអូនរីធ្វើមិនទេឥឡូវមិនឥឡូវឥឡូវសួររីឯងវិញរីឯងកុំនេះពេករីឯងក៏ក្រៀមវល់ដែរចាំអត់គេដូចវល់វល់ដូចដូចបងដែរឥឡូវតែរីឯងបើពីកិច្ចការមួយទៅកិច្ចការមួយបរាជ័យរហូតយើងចេះខំប្រឹងទៅណាធ្វើមិនបើគ្នាចង់ចឹងរីឯងលះបងអស់ប៉ុណ្្នឹងហើយតិចទៀតហ្នឹងដល់ស្រាប់ហើយ មិនតន់ស្រាទេឥឡូវទៅកោសិនចាជំហានមកមកដំណាក់កាលមកដំណាក់កាលអូខេរីឯងទៅបែកបែកខ្លាំងពេកប្រយ័ត្នណារីអស់លីណារីអឺអស់អស់ទៅសំខាន់បានយកប្រុសស្នេហ៍មើលមកប្រុសស្នេហ៍អត់បាននេះគេអរីអរីអរីទៅបីអត់សក់កណាស្អាតដែររីធម្មតានេះធម្មជាតិរបស់ខ្ញុំចាអញ្ចឹងហ៎ ជុំចំណែនយើងធម្មជាតិយើងតែប៉ុណ្្នឹងឯងបងរាបងរាអត់ចង់ណាត់រីគេលឺសូថាបងរាបាយរី10ឆ្នាំអត់ចង់ណាត់រីទេញ៉ាំបាយទេបងរាណាត់បងណាត់តើណាត់ជួបតើឥឡូវនេះបងបងឡើងមកអាមេរិកទៅពេលរបស់ឡប់ៗទៅវិញបងទៅជួបគ្នាហើយបាទហើយមែនហ្នឹងហើយបងជួបអូនរីឯងហ្នឹងហើយហើយអញ្ចឹងណាត់គ្នាទៅធ្វើកិច្ចការជាមួយគ្នាទៅណោះ អូខេហ្នឹងហើយបងចង់និយាយអំពីបងជាប់គុកសិបនិមិត្តបន្តិចប្រវត្តិបងនៅក្នុងគុកទៅណាបាទហ្នឹងហើយបាទរឿងហ្នឹងគឺវាអាចកំបាំងណាស់អារីអើយដែលបងជាប់គុកហ្នឹងនោះបាទហើយបងដែលបានតែអា10គុតណាអូនអូនរីបាទ10គុតមកជាដេកនោះ បាទអានឹងវាមកជួបបងអីអីទៅបាទហើយក៏បងក៏ចុះកិច្ចសន្យាខសន្យាអីជាមួយវានឹងទៅបាទទទួលយកលុយវានឹងគឺថាដូចដោយអាដាបានសួរបងអញ្ចឹងចាថាវាមិនអោយលុយគ្រប់ទេវាជពាក់អោយជពាក់អីចឹងប៉ុន្តែត្រូវធ្វើកិច្ចការងារឲ្យវាអញ្ចឹងអញ្ចឹងណាតាមលំដាប់លំដោយហើយមានលក្ខខណ្ឌគេអីអីតាមត្រូវណាហើយបងដឹងថា ចូលជាមួយគណៈបព្វជិជនកាលណាយកលុយវាហើយគឺត្រូវដាក់ជីវិតជាមួយវាហើយបាទបងធ្លាប់មានគេសម្រាប់ដែលដែលបងឃើញនេះណាបាទច្បាស់នឹងភ្នែកបាទគឺអញ្ចឹងទេគឺបងជាប់កិច្ចសន្យានឹងបាទគឺថាតែចូលជាមួយពួកគណៈបព្វជិជនគឺត្រូវតែដាក់ដាក់ជីវិតជាមួយពួកវាហើយ បងឯងខំនឹងចូលទៅអីចេះទុកឲ្យខ្ញុំចូលម្នាក់ឯងបានហើយអឺហ្នឹងហើយអឺធ្វើម៉េចវាវិបាកខ្លួនបាទវល់វល់វល់វល់ប្រឡប់ប្រឡំសិនទៅណាចាំទីបញ្ចប់ចាំយើងចេញមកទាំងអស់គ្នាហឹមឥឡូវនឹងអារីឯងធ្វើម៉េចគេសិនណាហ្នឹងហើយអារីឯងអារីឯងណាកុំសូវពេកទីមិនថាសក់ដោះរយរយកោរហូតហើយក៏ដោយប្រយ័ត្នដល់បន្តិចទៀតដោះទាំងអស់ហ៎ ម៉េចរៀងរៀងត្រូវតែខំប្រឹងសម្ដែងចឹងដើម្បីគ្មានការតាក់ទាញចាដឹងអត់រីឯងចង់រីឯងនួតទេរីឯងនួតទេរីឯងចំណែនគេទេដឹងថាចំណែនក៏បានដែរមើលឃើញមិនអញ្ចឹងហ្នឹងនួតទេតាមពិតរីឯងនឹងនួតពេកទេ ហើយបងរាក៏ចឹងដែរបងរាអីបងរាអីបងរាដែរបងរាស្មីហើយបងរាបងរាមានដែរខ្មាស់មានដែរខ្មាស់នៅអង្គតិខ្លួនឯងខ្មាស់ខ្មាស់អៀនខ្លះហើយបងរាពេលពេលដែលបងរាចេញមកនិយាយគ្មានការពិតចឹងបងរាបងពេលឡើងកម្មវិធីតែទៅវាខ្មាស់ហូពីខ្មាស់ហើយសោកស្ដាយហើយក៏មានពីបដិសារីបាទប៉ុន្តែធ្វើមិនខ្មិចវាធ្វើមុខប្រះហ่ะបងឡើងមកនឹងគឺមុខវងនឹងគឺប្រហែលទឹកហ៎ បាទអាណាជេអាមិនក៏បងនៅតែញញឹមនៅតែនិយាយដែរពីព្រោះអានេះជាបទបញ្ជាជាបទបញ្ជាបាទបងឯងបងឯងនោះណាបារាណាខ្ញុំសួរបងឯងត្រង់ត្រង់ខ្ញុំសុំទោសណាដោយសារខ្ញុំដឹងថាបងឯងហ្នឹងណាដូចជាថាក្បត់ប្រពន្ធផងបាទអូអារោមកទៀតឯនោះ មានអារោឡើងមកមួយទៀតបាទហើយតែខ្ញុំដឹងណាខ្ញុំដឹងខ្ញុំខ្ញុំខ្ញុំដឹងបងបងបងរាហ្នឹងខ្ញុំដឹងព្រោះខ្ញុំជាពូម៉ាក់ខ្ញុំដឹងហើយណាបងរាហ្នឹងណាដំបងគាត់សំប្រពន្ធធ្វើជាលេងគ្នាណាឯដល់ពេលអាចបានក្រដាស់លេងគ្នាទៅបោកស្រីនៅស្រុកខ្មែរថាគាត់លេងគ្នាហើយតាមពិតគេធ្វើជាលេងគ្នាដើម្បីឲ្យសហរដ្ឋហ្នឹងគេជួយប្រពន្ធកូនហ្នឹងហើយហើយដល់ពេលបងគេច្រើនណាស់រីឯង អឺទៅបោកអ្នកស្រុកខ្មែរថាលេងប្រពន្ធហើយដល់នេះស្រុកខ្មែរឃើញกระดาษលេងលះគ្នាគ្នាក៏នេះជាប់អីគេហៅគេស្រែងញីអូនបង អីចង់ស្ពានយានមេត្រីអីជាមួយគ្នាអញ្ចឹងគេហៅអញ្ចឹងហ្នឹងហើយជាមួយគ្នាក៏បានកូនបានចៅហើយដល់ពេលអញ្ចឹងហ្នឹងគុណនេះថាគាត់លេងលះគ្នាហើយតែមិនបងរ៉ាដើរបោកគេបងឯងខូចទុកឲ្យបងខូចតែបងទៅអូនឯងមកចង់ខូចអីជាមួយបងដែរឥឡូវហ្នឹងរីឯងហ្នឹងក៏ចង់បែកស្លុយទៅដែររីឯងមកចេះថាអីឲ្យបងបងរ៉ា រីឯហ្នឹងបើដឹងថាបងវាអញ្ចឹងហើយអូនឯងហ្នឹងឥឡូវហ្នឹងចង់មិនសូវស្រួលទេនេះឥឡូវកើតកើតទេមិននៅជាមួយបងមកខ្ញុំឃើញបងឯងរីឃើញចេះខ្ញុំឃើញបងឯងខូចដល់ខ្លួនមួយរីហើយជំនាញខ្ញុំប្រហែលជំនាញវាអត់កាក់កោខ្ញុំចង់ខូចតាមឥឡូវរីរីអឺរី រីឯងថាចេះគិតថាចង់ហៅរីឯងពេលថាចាំចាំសក់ដោចាំហៅរីឯងឡើងចុះបើសក់មិនតាន់ដោហៅឡើងកម្មវិធីឡើងហ៎ឡើងគឺមិនឲ្យតែឡើងឲ្យតែមានការតាក់ទាញឲ្យតែមានឱកាសហ៎ហ្នឹងហើយបងក៏ចឹងដែរឲ្យតែគេហៅចាពាក់ក៏ឡើងដែរហើយហើយបងគាត់តែប្រាប់ថាចេះបើកាលណាគេជេរកាន់តែច្រើនបងបានលុយកាន់តែច្រើន ចឹងអញ្ចឹងមកជេជួលពួកម្នាក់សកាឲ្យជេទៅបងកាលណាគេខមមិនជេបងអូនកាលណាគេខមមិនជេបងមុខបងបាទញញឹមសបាយបាទណា បងបាទបងគឺថាវាមុខបងនោះវាក្រាស់តែអញ្ចឹងហើយធ្វើមិនទេហ្នឹងហើយហ្នឹងហើយឥឡូវបងឯងឥឡូវបងឯងជួលមនសិការកភីកភូវាបកែជាហ្នឹងហើយឥឡូវយើងមានយើងមានរោមកមួយទៀតឯនោះរោជួលជាជាខ្លាំងខ្លាំងបានខ្លាំងបណ្ឌិតក្រុមសរងឡើងមកដែរអាយ៉ាអាយ៉ាមានមកមួយទៀតជំរាបសួរជំរាបសួរសម្ដេចស្រីរតនាអូ ខ្ញុំអារ៉ូខ្ញុំទុំតែទិញហាងដូណាត់នៅ Houston អូហើយនឹងហើយនឹងហាងបាត់ហើយរ៉ូរ៉ូហាងបាត់ហើយក្អីនឹងចូលមកនឹងរ៉ូបាត់បាត់ហើយបាត់ហើយទៅតាជូតជូត floor ជូតអត់ជូតអីហើយលាងចានលាងផ្ទះខ្លាញ់ហើយហ្នឹងអូយឡើងរោរោមើលគេមិនបានលោកប្រពន្ធផងមកចាត់ប្រពន្ធមកប្រពន្ធវាយក្បាលមកមកមកសម្រាប់ជូតប្រគួនណា ហើយមកមកខ្ញុំថ្ងៃថ្ងៃរងថ្ងៃតើពួកពួកប្រពន្ធគេខ្ពស់ជាងខ្ញុំឈរទៅត្រឹមកប្រពន្ធអូហើយឥឡូវហ្នឹងរោឯងនឹងបានលុយមកពីណាបើខាងដូណាត់នៅ Houston ហ្នឹងអេលុយហ្នឹងខ្ញុំមិនអាចជំរាបបានទេបាទខ្ញុំខ្ញុំមិនដឹងថាខ្ញុំបានពីអា10គុតហើយអាជានិចណាហើយយើងសិតតែគ្នាយើងទៅលាក់លៀមអីរោ បាទអីតែមុខរបរយើងរកស៊ីមុខរបរយើងរកស៊ីអូបានរៀងរៀងខ្លួនឥឡូវនេះខ្ញុំបានតាក់ទាញអារីនឹងមកចូលមកមួយទៀតហើយគ្នាយើងណាបាទអារីឥឡូវឥឡូវបងរាបងរាវីវីរ៉ូខ្ញុំមានវេទកាសម្រាប់ហាយមកអញ្ចឹង មិនថាមានសក់អត់សក់ទេរីណា មកដល់កម្មវិធីខ្ញុំមកអាចបញ្ចេញបានហើយនឹងអាចទៀមទាយកអញនិយាយថា ទៀមទារកចំណាប់អារម្មណ៍ពីមហាជនបានរីឯសម្ដែងតិចទៀតទៅណាចាំខ្ញុំហាយទោះបីអត់សក់ក៏បានដែររីឯស្អាតណាទោះបីអត់សក់ណាមែនកតែមែនគ្នាខំប្រឹងធ្វើយ៉ាងម៉េចបានបងរាមើលឃើញរីស្អាតទេបងរាស្អាតទោះបីអត់សក់មិនក៏ស្អាតដែរអូរីបាទបាទសក់ បើអញ្ចឹងហៅខ្ញុំឡើងឡើងណាអត់តាំងសាប់ដែរដេលីញឹកតិចមកហ្នឹងហើយមួយអាទិត្យខ្ញុំកោម្ដងធានាថាអាឡងចាអូយឈ្មោះស្អីគេអត់ស្គាល់ទេឡើងកម្មវិធីខ្ញុំវិញឡើងកម្មវិធីឯដាតែរកឯកម្មវិធីស្អីអីអាដេស្អីគេដេដេមាត់នោះអានោះវាបោកប្រាស់គេទេកុំទៅណែពួកយើងពួកយើងសម្រាប់ឯងចឹងរកឯងក្បាលធំចឹងណា សបោខ្ចង់ប្រកែកបោកគេរោពួកយើងសំណាងល្អហើយមានកម្ពុជា Daily មួយហើយសម្រាប់ជួយផ្សព្វផ្សាយណាឲ្យពួកយើងបំបែកខ្មែរបានល្អមែនទែនហ្នឹងហើយចាឥឡូវយើងហាក់ធ្វើការជាមួយគ្នាទេហ្នឹងហើយហើយអូនតាឯងបង្កើតកម្មវិធីទូទស្សន៍ហ្នឹងដើម្បីអីអូនតាឯងហ្នឹងហេតុអីបានគេហៅតាតាពួកបងដែលគេទិញក្បាលបានអញ្ចឹងហ៎ អូយអូអូដែរកម្មវិធីអូដែរកម្មវិធីចាក់រុកនឹងខ្ញុំជំនាញជំនាញរបស់ខ្ញុំចឹងហើយនឹងបងបើខ្ញុំយកលុយគេហើយបើខ្ញុំធ្វើចឹងមិនបានលុយសុំទោសហ่าបងបើខ្ញុំត្រូវតែបុករុកអញ្ចឹងហីបងនឹងប្រមោតែពួកចឹងចឹងយកមកបុករុកបុករុកហ្នឹងហើយរោរោហើយចេះរោរោឯងណាក្បាលធំចឹងណាសម្បូរល្បិចចា ហើយអារឿងថោកថោកទៀតចឹងរោអញក៏ប្រកែប្រចាញ់បញ្ចោឲ្យនិយាយប្រលើដែររោអញនឹងថ្ងៃមិញស្ដាយរោអញអត់បានឡើងមួយជាមួយអាវីអារីថោកថ្លៃមិនលេងប្រឡំមែនតើមែននោះញ៉ាំញ៉ាំអារីស្ដាយថ្ងៃមិញចាំកាបិទតាមកជួបខ្ញុំខ្ញុំនិយាយពាក្យពិតកម្មវិធីខ្ញុំមកព្រោះខ្ញុំបោកគេអញ្ចឹងថាខ្ញុំនិយាយពាក្យពិតហើយខ្ញុំមើលឃើញរោឯងនិយាយចឹងមែនហ្នឹងណា អញ្ចឹងឯងខ្ញុំចង់ឲ្យរកឯងមកបពងបន្ថែមមកព្រោះរកឯងនិយាយការពិតតែរកឯងមុខក្រាស់ដែរនឹងឯងនិយាយបានតើអូយហើយលួចមកមកប្រពន្ធប្រយ័ត្នប្រពន្ធប្រយ័ត្នប្រពន្ធនេះប្រយ័ត្នប្រពន្ធដាក់ក្បាស់នឹងឯងអំបោណាអូយចាំបាច់ទៅប្រើអំបោអីវាយតែដៃក៏មិនឈ្នះគេដែរខ្ញុំឈរទៅត្រឹមកកគេតា ណោវាមិនថាចង់ស៊ីនំកមអារោមិនដែរមាននំកមទេមានតែនំដូនណាគេចង់អីមានអីអីបងរាក៏ញញឹមញឹមញឹមនេះបែកគ្នា10ឆ្នាំញឹមញឹមហ្នឹងខ្ញុំនឹកដល់វិជុខ្មែរប៉ុស្របស់ខ្ញុំដែលខ្ញុំកើតឡើង ពីមុនមកនឹងគ្រាន់តែថាដើម្បី បង្កើតដើម្បីតាក់ទាញឲ្យខ្មែរនឹងចាប់អារម្មណ៍ដើម្បីបានលុយកាលនោះគាត់ចូលជួយខ្ញុំមួយខែ10ដុល្លារ5 10ដុល្លារអីអីចឹងណាដែលភ្យុខ្មែរប៉ុសបងប្អូនទាំងអស់បានស្គាល់ដឹងខ្មែរប៉ុសហើយកាលនោះណាបាទអាហ្នឹងវាជួបបោកប្រាស់របស់ខ្ញុំទេដើម្បីគ្រាន់តែប្រមូលលុយប្រមូលអីហ្នឹងបាទ វាអត់មានអីទេហើយគ្រាន់តែថាវាយហ៊ុនសែនហ្នឹងវាយលេងលេងទេអាហ្នឹងគ្រាន់តែជាល្បែងរបស់ខ្ញុំទេអាហ្នឹងឯងចាញ់ឥឡូវឥឡូវលុយដើរខ្ញុំដើមទីយកហើយបងរាខ្ញុំដើមទីយកឥឡូវខ្ញុំដើមទីយកហើយហ្នឹងហើយអាហ្នឹងខ្ញុំនិយាយផ្សាវដាបជុខ្មែរប៉ុស្តិ៍របស់ខ្ញុំតិចទៅបាទឥឡូវនេះគេបងប្អូនយើងអស់អស់ជំនឿលើខ្ញុំហើយខ្ញុំអស់លេងបានហើយបាទឥឡូវនេះខ្ញុំឡើងមកថ្ងៃប្រហែលថ្ងៃនេះខ្ញុំឡើងមក សម្ភារមួយអាដាឯងខ្ញុំទៅមកពីស្រុកខ្មែរមកតាដោយសារខ្ញុំវាដាច់ស្បៀងឡើងមកនឹងខ្ញុំសួរបងរ៉ែឯងថ្ងៃមិញថ្ងៃមិញបងរ៉ែឯងថាអឺស្អីគេអឺសង្គ្រោះជាតិហ្នឹងបោកលុយបោកលុយបោកលុយ9វិជ្ជការ9អីបងរ៉ែដឹងពីណាមកខ្ញុំក៏ដែរបាន ប្រាប់ទេអារឿងហ្នឹងគេចេះតែឲ្យដើរហ្នឹងចង់ចង់យកព័ត៌មានណារី ខ្ញុំមានព័ត៌មានរបស់ហ្នឹងតាមពិតទៅមកប្រាប់អូរីឯងអាហ្នឹងគេចេះតែឲ្យយើងថាអញ្ចឹងទៅគេឲ្យយើងប្រឌិតធ្វើមិនឲ្យយើងចេះតែនិយាយផ្ទុយពីការពិតចឹងទៅឲ្យយើងចេះតែនិយាយពីព្រោះយើងស៊ីលុយគេបងស៊ីលុយគេហើយត្រូវតែនិយាយអាគាត់តែខ្ញុំខ្ញុំ ខ្ញុំដឹងរឿងខ្លះណាខ្ញុំដឹងរឿងខ្លះខ្ញុំចង់ប្រាប់បងរាឯងណាប្រឡែងបើអីស្អីគេបើលើខ្លះអីចឹងទៅណាបើចេញបើចូលខ្លះធ្វើយ៉ាងម៉េចក៏ដោយឲ្យតែសង្គ្រោះជាតិវារលីណាយើងបានលុយកាន់តែច្រើនអីគេឲ្យបងនិយាយរឿង9វិជ្ជការគេឲ្យបងនិយាយអា50បូក1គេឲ្យនិយាយតែអានឹងដែរដែរនឹងបាទអានឹងគឺបាទអឺមេបងណាដែលមេថ្មីមេបងគឺបាទហ៊ុនហ៊ុនម៉ាណែតអីហ្នឹងគេឲ្យបងនិយាយធ្វើតែរឿងហ្នឹងបាទ តែ50បូក1តែរឿង9វិជ្ជការលុយទូទោះបងនិយាយតែប៉ុណ្្នឹងបាទគេឲ្យតែនិយាយតែដែលដែលដែលដែលហ្នឹងប៉ុន្តែធ្វើមិនទេបងវាទៅណាមកណានោះគឺបាទខ្វះគេនិយាយចំទៅគឺស៊ីលុយហ្នឹងបងឯងបងឯងថាគេឲ្យគេឲ្យនិយាយរឿងតែតែបើខ្ញុំគេឲ្យខ្ញុំនិយាយឥឡូវហ្នឹងគេចាប់ដើមខ្ញុំនិយាយធ្វើយ៉ាងម៉េចទៅឲ្យខ្មែរនឹងបែកបាក់ឲ្យវល់គ្នាតែម្ដងហ្នឹងហើយពួកអីហ្នឹងអូ យើងមានគោលដៅរៀងរៀងខ្លួន ខ្ញុំខ្ញុំនិយាយពីរឿងបើកផ្លូវឈាមហើយនឹងនិយាយពីរឿងអៅសពួកអៅលឿងអាហ្នឹងអាហ្នឹងជំនាញខ្ញុំហើយខ្ញុំឡើងកម្មវិធីបេណាគឺគឺអៅសអៅលឿងអៅលឿងអៅសបើកផ្លូវឈាមចៃយោហ្នឹងហើយអូយអារោឯងអាពេលនិយាយបែកពោះមាត់ហើយ ហើយហើយខ្ញុំហើយជំនាញខ្ញុំនឹងហើយជំនាញខ្ញុំតែខ្ញុំចេញមកម្ដងនេះដឹងតែពលរដ្ឋខ្មែរគឺវល់តែម្ដងព្រោះឯខ្ញុំចេញប្រហែលខែមកចុងក្រោយនេះគឺខ្ញុំពង្រួមខ្ញុំទាក់ទាញធ្វើសកម្មភាពឲ្យខ្មែរពលរដ្ឋខ្មែរទុកចិត្តអីជាដើមណាដល់ពេលឥឡូវខ្ញុំចេញមកបកអាក្រាតអញ្ចឹងទៅគឺថាខ្ញុំជំនាញជំនាញខាងបំបែកគឺថាពលរដ្ឋនឹងច្បាស់ជាបែក100%ហ្នឹងហើយរីឯងណាសុំនិយាយការពិតមួយទៅ គាត់ថាហ្នឹងហើយចាំសាខ្ញុំខ្ញុំខ្ញុំសូមនិយាយការពិតមួយណាក្នុងនាមខ្ញុំជាអ្នកសារព័ត៌មាន រីឯងសំដែងចឹងទៅសាមានទេហើយលឺសូថាបងរាណពព្រោះរីឯងណាទៅស្លៀកសទៀតឯងទៅតាំងសមាធិអសមាធិបាទបងបងបង តាំងសមាធិបងបាំងតាំងពេលបងតាំងសមាធិទៅឃើញតែពំពីតពំពីតបាទហើយមិនរីឯងទៅរីរីទៅរីទៅ ទៅតាំងសមាធិមួយបងរាហ៎តើនេះខំកោលតងោលស្លៀកស្អាប់សារាផងអីផងមកឲ្យទៅមិនតអញ្ចឹងបានតាក់ទាញបានច្រើនហ្នឹងហើយយើងគិតថាជាមួយសុំសុំសុំសុំទោសសុំសុំកាត់តិចសុំសុំសួរលោកប្អូនរាលោកប្អូនរាមិញអីគេពុំពីតពុំពីតហ្នឹងមានអីយ៉ាងម៉េចបងមុំមុំពុំពីតហ្នឹងហើយបងសមាធិទៅ អហិង្សាទៅវាឃើញតែនឹងឃើញតែបាទ វាអត់មានឃើញអីសោះណាហើយចឹងទៅឲ្យបងទៅទៅធ្វើអាម៉េចបងស្នេហាជាតិឡាញ់ជាតិអាម៉េចមិនមិនមិនទេបងគាត់ខ្ញុំឆ្ងល់ទេបងឯងបងឯងបងឯងសុខអីសមាធិហ្នឹងឃើញកំពុំពីតអញ្ចឹងហើយមិនគំទៅឲ្យលោកស្រួតស្រួតអីប្រោះព្រំឲ្យកុំឲ្យឃើញទៅ លោកលោកប្រោះទឹកឲ្យទៅកុំឲ្យឃើញអាកំពុំពីតហ្នឹងបាបឃើញតែកំពុំពីតបាក់ព្រេងគឺកំពុំគិតអារម្មណ៍អត់គិតអីគិតតែកំពុំពីតហ្នឹងហើយ តែពេលនិយាយចេញស្អីមកខ្ញុំសុំកាត់អារីមួយអារីអារីខ្ញុំសុំកាត់មួយវិសុខ្ញុំហ្នឹងគេឲ្យលុយមកបើកហ្នឹងដឹងមិនចេះឲ្យតែលឺសូតាណាវៃអ្នកលទ្ធិប្រជាធិបតេយ្យខ្ញុំប្រមូលមកហើយអូយត្រូវប៉ាន់ខ្ញុំហើយពេលហ្នឹងអញ្ចឹងអាហ្នឹងហៅបងហៅហ្មងហៅបងឲ្យបានញឹកញាប់តិចទៅបងចាហ្នឹងហើយអញ្ចឹងទៅណាបងសុំកាត់ខែឯងចូលមានកលិបមកហើយ ហើយហើយខ្ញុំញឹកមកញឹកញាប់តិចមកព្រោះខ្ញុំមានព័ត៌មានផ្នែកផ្នែកខ្លួនអារីមានហាងឆេងអារីហាងញឹកបន្តិចឯណាអារីណាយ៉ាងណាអីអារីណាទៅបីសអំតឹងដល់អត់អីដែរអារីណាបញ្ហាហ្នឹងហើយបើថាក្បាលកាន់តែលង កាន់តែបានលុយច្រើនខ្ញុំខែកោមួយអាទិត្យម្ដងកំកោខ្លាំងពេកអូនអើយបាទ អូនឯងកុំចេះតែលេងតែសម្ដែងតែយ៉ាងណាតែស្អាតដូចរីនៅតែមើលឃើញស្អាតចឹងក្បាលទោះបីអត់សក់ក៏ស្អាតដែររីឯងហ្នឹងបងរាក៏ទៅសើដែរគេមើលឃើញខ្ញុំស្អាតហ្នឹងដោយសារតែខ្ញុំនឹងស្រីខ្មែរអប្សរាចាអីនិយាយពីអារ៉ូអេបងអេបងរ៉ូហ៎ត្រឹមត្រូវលោកអូនរ៉ាឯងមិនបិចប្រឡំអាអាមិញខ្ញុំបងរ៉ូបងរ៉ូឥឡូវហ្នឹងហើយ បងរោឯងកាលមុននោះបកកើតបើកអីអឺនិយាយคลิปអីអីបាទអូ YouTube អីដើម្បីតាក់ទាញបងប្អូនខ្មែរអីអីដែរឥឡូវមិនអីបាត់អីអា clip ក្លឹបអីអី clip អីអីលែងចេញអីវីដេអូតាម YouTube អូយបោកខ្មែរយើងឡើងមិនចេះតិចទេឲ្យឲ្យលងហើយហេតុអីបានជាឥឡូវហ្នឹងបដូរយុទ្ធសាស្ត្រឈប់មកមកលក់ដូណាត់វិញបងបងរោ ឲ្យនៅកំផឹងបើកដែលណាទៀតបើមើលខមមិនគេជេរអាយ៉ាអាយាយគេជេរគ្រប់គ្នាក្បិលមកដែរណាឥឡូវលក់ដូណាត់សិនទៅទទួលមកទៅទទួលម៉ួយមួយសិនថារោរោទៅទទួលម៉ួយមួយសិនហ្នឹងអូយមែននិយាយទេខំប្រឹងនិយាយម្ដងម្ដងសលេងនេះងាប់ហើយខំប្រឹងដើម្បីចេញសលេងអញ្ចឹងមូលផ្លូវហើយបើកផ្លូវឈាមហ្នឹងយ៉ាងម៉េចអីឥឡូវហ្នឹង ហើយបបួលគេបើកផ្លូវឈាមដើម្បីឲ្យហ៊ុនសែនមានលេសធ្វើបាបសង្គ្រោះជាតិហ្នឹងប៉ុន្តែគេអត់ព្រមបើកផ្លូវឈាមតាមហើយដល់ពេលអញ្ចឹងទៅខ្ញុំខឹងខ្ញុំអន់ចិត្តខ្ញុំខំជួយនិយាយវាយខាងកម្មសខាចាក់រកឲ្យឆ្លោះគ្នាពួកខាង A ហ្នឹងគេមិនព្រមលើកឲ្យខ្ញុំខ្លាយជាថ្នាក់ដឹកនាំ A ឆ្លាក់ដឹកនាំ O ខ្ញុំចំណែនខ្ញុំក៏ចាក់រុកវាយបហាឲ្យណានៃបដោយទៅរវែងអត់ដូចខ្ញុំហ្នឹងហើយសង្ងំសង្ងំអត់យូរហ្នឹង រោរោរីរោរោហើយនឹងរីឥឡូវចង់ប្រហែលប្រហែលគ្នាកាយក្រោយឲ្យឆ្លាតដូចខ្ញុំទៅណាកំតាន់អាចចេញកតុយគេដឹងសង្ងំឲ្យយូរបន្តិចទៅហ្នឹងហើយសង្ងំយូរពេលណាបានលុយកាន់តែច្រើនពេលហ្នឹងហ្នឹងហើយខ្ញុំមែនតើទៅខ្ញុំថានេះដែរវាវាបដិសារីខ្ញុំស៊ីលុយហ៊ុនសែនហើយខ្ញុំនិយាយទៅ គឺថាដើរទៅណាសហគមន៍ខ្មែរអីហ្នឹងគេមិនមើលមុខខ្ញុំទេគេពេបជ្រាយបាទហើយបាទគេមិនចង់ជួបមុខយើង ខ្លះគេជេរយើងនៅក្នុងពេលទៅវត្តទៅវាយម្ដងម្ដងណាបាទអាហ្នឹងគឺកម្មមកបងណាគេជេរតែយើងខំប្រឹងនឹងប្រឹងដំណើរហ្នឹងហើយយើងយើងហ្នឹងហើយឲ្យតែចេញមកឲ្យតែមានកំណត់8បាក់ខ្មែរគេជេរតែពួកយើងនៅតែប្រឹងដឹកមូលហេតុដឹកកម្មដល់ពួកយើងបងណា ទៅអានឹងហើយទៅមិនទេអានឹងគឺរីឯងខំប្រឹងធ្វើឈួតធ្វើជា ផងប៉ុន្តែបង្កប់ទៅដោយពុលពុលរីឯងចរិតចំណាយជាខំលោកផងខំប្រឹងនិយាយខ្មែរផងខំប្រឹងអីហ្នឹងគេហ្នឹងហើយឥឡូវគេអត់យកតាន់ហ៊ានជេគេចាំលោកមើលសិនខ្ញុំដឹងខ្ញុំនឹងថាពលរដ្ឋខ្មែរអត់តាន់ហ៊ានជេខ្ញុំទេតែខ្ញុំមិនតាន់បញ្ចេញក្បាច់អស់ទេតែក្បាច់ចុងក្រោយហ្នឹងហើយខ្ញុំអត់ខ្វល់ណាជេជេតែខ្ញុំមិនខ្វល់សំខាន់ខ្ញុំសម្រេចកិច្ចការខ្ញុំជីអ្នកណាគេឈ្មោះ អីខមមិនសម្ដេចទៅចូលយត់អីសគុណតលៈឡងនោះសួរអារោតវែងឬតខ្លីយេសួរចឹងចឹងតខ្លីអារោតខ្លីហើយតែពេលរួញចឹងបាត់លែងឃើញហើយអេអត់ជឿអត់ជឿអត់ជឿសុំមើលសិនអត់ជឿអេរោនឹងបាច់ចង់មើលទេហើយខ្ញុំដឹងពីបងរោនឹងច្បាស់ណាស់ អូរ៉ូហ្នឹងគាត់ទៅទៅបានលុយមកនឹងជាង1លានដុល្លារហ្នឹងមកបើកអាអាហាងដូណាត់នៅនៅ Houston ហ្នឹងជាមួយនឹងអាសូវិជ័យហ្នឹងអាសរោសូវិជ័យហ្នឹងបាទបងរោហ្នឹងចុងក្រោយគាត់បានលុយច្រើនជាងខ្ញុំនិយាយចំទៅណាហើយអារីឯងហ្នឹងឮថាចិត្តចិត្តបានដែរអើយហ្នឹងហើយហ្នឹងហើយតបានហ្នឹងខ្ញុំទៅកម្មតកែសម្ផស្សធ្វើចំមុតធ្វើភ្នែកចាំមើលណា និយាយចឹងអូនរីអូនដូចជាធ្លាប់ឮថាមានបើកអឺបើកអង្គការមួយហ្នឹងបិទចោល5ឆ្នាំហើយមិនមែនខាងហ៊ុនសែនបិទទេអារីឯងបិទអារីឯងបិទខ្លួនឯងបិទចោល5ឆ្នាំហើយអង្គការហ្នឹងដល់ណាដល់ណីហើយហ្នឹងវាឡងចង់ហ្នឹងហើយបានមកធ្វើការមួយបងបងហ្នឹងណាហ្នឹងហើយ គ្នាខំគេដូចគ្នាដូចតែគ្នាទេបងអូបងរាក៏លឺសូថាគេឲ្យលុយលើកមុនហ្នឹងគេឲ្យលុយរៀងច្រើនបន្តិចទៅបើកហាងកាហ្វេនោះហេមិនអីហាងកាហ្វេហ្នឹងបងរាបងឡងចុងទៅបងទៅចិញ្ចឹមមន់បាទឥឡូវនេះបងទៅចិញ្ចឹមមន់នៅបាត់ដំបងនោះអឺបាទហើយទៅសមាធិនៅក្នុងបាទកុំថាកូនមន់កើតមកមុខដូចបងឯងណាឥឡូវនឹងបងដាច់នឹងឡើងមកអាមេរិកខ្លះខ្លះហ្នឹងគេលោកបានបាទ ហើយឥឡូវនេះពិបាកអូនអើយគេដឹងបងអស់ចឹងទៅទៅណាខ្មែរណាគេលែងឲ្យយើងហើយមានមានតែគេជេរថែមគេពីមុនថាអូគេហៅហូបបាយហូបអីឥឡូវហ្នឹងមានបាទមានតែគេជេរថែមគេគេលែងឲ្យលុយហើយបងហ្នឹងហើយមិនតាមអីទេបងរាបងអាចឡើងមកវេទកាខ្ញុំបងអាចស្មូមបានម្ដងមកកាលខ្ញុំកាត់ខែជូនបងអត់បញ្ហា អើយលោកប្អូនរាធ្វើដូចខ្ញុំទៅទៅរកហាងដូណាត់ទៅពីព្រោះអីកសែតខ្មែរបងហ្នឹងក៏ខ្ញុំដឹងខ្ញុំណាមើលណាហ្នឹងហើយបងមកហ្នឹងត្រឡប់មានតែទៅព្រមមើលហាងដូណាត់ទេប៉ុន្តែធ្វើម៉េចលុយមិនដល់ដូចបងរោបងរាឯងហ្នឹងមិនដឹងចេញទៅផ្លូវណាទេមកទៅឲ្យតែសុំលុយគេកន្លែងបានដែរមានតែគេឲ្យស្បែកជើងទេបើបោកគេយ៉ាងនេះនោះ ថ្ងៃថ្ងៃមុននោះខ្ញុំឡើងទៅ DC នោះខ្ញុំមាន បាន ទៅចូលជួបឯណាទេហើយគេចេះតែប្រើខ្ញុំមកឲ្យឲ្យបំផុសព័ត៌មានទៅថាបានជួបព្រឹទ្ធសភារដ្ឋសភាអីតាមពិតទៅបាទខ្ញុំបោកប្រាស់គេនឹងគាត់ថាថតរូបអីអីនឹងបង្ហាញទៅនឹងគ្មានមានបានជួបណាទេអានឹងខ្ញុំនិយាយអូបងរាយមិញបង្ហាញខ្ញុំទៅសំដែងជាមួយថ្ងៃនោះខ្ញុំជាអ្នកសារព័ត៌មានអីខ្ញុំមានស្ថាប័នមួយទាំងមូលបងរា មករែងហៅខ្ញុំទៅជាមួយទៅខ្ញុំសំដែងឲ្យជាមួយគេលោកបានបានលួយបងប្អូនយើងបានខ្លះហ្នឹងហើយបងរាល់ថ្ងៃហ្នឹងបានដោយសារអ៊ុតដាឯងប្រម៉ូតបងហ្នឹងបាទនៅក្នុងហ្នឹងបាទទៅថតនៅ DC ទៅអីម្ដងមកកាលហ្នឹងហ្នឹងគ្រាន់តែជាឈុតឆាកទេបោកប្រាស់ទេអត់មានការពិតអីទេអាហ្នឹងបងហ្នឹងនិយាយប្រាប់ចឹងត្រង់ទៅបាទឯងបងឯងអត់ខ្មាស់គេមកប្រាប់ដូចខ្ញុំដែរមកប្រាប់ nó ដល់បងរោនោះគាត់តែក្រាស់ទៅទៀតបងរោនោះបងរោនោះបាទអូយរោណារោមិនត្រឹមមកក្រាស់ទេស្ពើមិនបាច់ទឹកមិនមិនក្រាស់នេះធម្មតាក្រាស់នោះក្រាស់ក្រាស់លើស្បែកលមាសទៀតណារោណាអាក្រាស់អត់ស្ពឹកមិនអីគេដេកនៅជឿអានេះគេដេកនៅឈឺមកក្រាស់ស្ពឹកមកពេពេពេដេហ្នឹងញែកញែកញែកញែកញែកញែកហ្នឹងបងរោហ្នឹងអូនបងអូន ប្អូនប្អូនតាប្អូនដាប្អូនរាក្មេងក្មេងជាងខ្ញុំឥឡូវលេងពួយសិតតែអារោអារោអញ្ចឹងអូយបើធ្វើចរិតចឹងបាក់គ្រប់ហ៎ខ្ញុំថានឹងមុខហ្មងមើលខំមកថាថ្ងៃមុនខំបោចផ្កាតាមផ្លូវជូននាងងាកមករោសោះអមនកាជិតអីមុនបោចផ្កាមើលមុខសិនអស់ខូចអាគេឲ្យស្រាប់គេមករោសោះ ខ្ញុំជូនផ្កាបងក៏អរគុណអូនតាឯងដែរដែលសារហៅបងឡើងមកសម្ភាសនឹងនោះពីព្រោះអឺធ្វើមិនទេអានឹងមានតែគ្នាយើងនឹងហើយសម្ភាសចាក់រុកឲ្យខ្មែរនឹងបែកបាក់គ្នាឆ្លោះគ្នានឹងទៅអានឹងបាទយើងមានតែប៉ុណ្្នឹងឯងគោលការណ៍របស់យើងដែលយើងស៊ីលុយគេហើយនោះ បាទណាបងអាហ្នឹងខ្ញុំខ្ញុំស៊ីឈ្នួលគេចឹងហើយបងខ្ញុំត្រូវតាបំពេញកតបកិច្ចហ្នឹងហើយព្រោះអាហ្នឹងគេជួលខ្ញុំចឹងឲ្យតែលឺសូរថាអូតំណឹងរឿងប្អូនប្អូនមកថាអូចេញមកវាយប្រហារអ្នកប្រជាធិបតេយ្យហើយពិសេសវាយទៅលើថ្នាក់ដឹកនាំសង្គ្រោះជាតិត្រូវប៉ាន់ខ្ញុំហើយបងហ្នឹងប្រមោមកហើយឲ្យតថាមើលតថាដឹងតំណឹងប្អូនប្អូនមក ហ្នឹងហើយបងបងទាំងអស់គ្នាវាយបហាថ្នាក់រំសង្គ្រោះជាតិគេអត់សូវចាប់អារម្មណ៍ដូចខ្ញុំទេខ្ញុំមកគេចាប់អារម្មណ៍ព្រោះខ្ញុំបកកែសម្ដែងចាហើយគេជឿខ្ញុំទៀតអើហើយប៉ុន្តែមិនថាយ៉ាងណាទេពេលពេលពេលរីឯងទៅទៅឯងឆ្លៀកសតាំងសមាធិមួយបងរាប្រយ័ត្នផងណាព្រោះបងរាហ្នឹងដៃដូចម៉ាក់មែនអីបងរាបងអឺ សភាពតែមុខទេអូរីអើយដែលបាទមិនមែនចង់គុកពុនចង់បងមិនមែនតែមានមួយប៉ុណ្្នឹងទេកុំច្រឡំបងមានលឹះឯហ្នឹងទៀតណ៎ណាមែនណាបាទបងមានហ្នឹងបើអញ្ចឹងមែនមែននៅក្នុងគុកហើយឆ្លៀតទៅវាយបានទៀតបងរកឲ្យដឹងទៀតបាទបងមាន2នាក់បងលាក់ទុកមួយបាទ ក្បាច់នឹងក្បាច់នឹងអូនរីចង់យកតាមបងនឹងបងរាដែរហ្នឹងមានពីរអ្នកលាក់ទុកមួយហ្នឹងហើយមិនឲ្យសំដែងសាច់រឿងរបស់យើងនៅបន្តទៀតឬមួយក៏យ៉ាងណាចាប់ពីចាស់យប់ជ្រៅហើយហើយយើងបងនេះក៏បាទអរឡើងហើយមកយើងឯងថាចង់ចង់ឆ្លើយតបជាមួយវីដេអូរបស់ហ៊ុនសែននោះមើលទៅបានចាក់ឆ្លើយតបទេហ៎ឥឡូវសំដែងរឿងសំដែងហ្នឹងវាត្រូវសំដែង ច្រើនច្រើនទៅទៀតណារឿងប្រវត្តិឥឡូវយើងមកវគ្គសិនណាភាគសិនភាគទី1សិននេះភាគ1ឥឡូវភាគ1យើងសម្ដែងភាគ1នៅមានភាគ2បងប្អូនភាគ2ហើយនៅមានភាគ3បងចង់និយាយប្រវត្តិដែលហ៊ុនសែនបញ្ជូនបងមកអាមេរិកប្រវត្តិអីអីក្រមថាយុវជនដែលតស៊ូចលនានិស្សិតអី ដែលដែលបងបានមកអាមេរិកនេះគឺជាការរៀបចំរបស់ហ៊ុនសែនឲ្យមកអីចឹងទៅឲ្យរៀបចំដូចសួនសេរីរដ្ឋាអីណាបាទអានោះគឺជាគោលការណ៍របស់យួនដែលគេរៀបចំមកណាឲ្យពួកបងនឹងមកអានឹងអានឹងខ្ញុំនិយាយសំដែងណាមិនមែនរឿងហ៊ុនសែនអត់ខ្មៅអានេះខ្ញុំនិយាយរឿងរឿងដែលចលនានិស្សិតមួយចំនួនដែលគេអួតគេបាតកម្មអីអីអីអីរត់មកអីនោះ អានោះសិតមនុស្សរបស់ហ៊ុនសែនមករួមទាំងអារ៉ូនេះវិញណាបាទអារ៉ូនេះបណ្ឌិតបណ្ឌិតនេះទេបណ្ឌិតក្រៅខោ ទេបណ្ឌិតសាលាចម្រើនពហុវិជ្ជាទេអាអានេះបាទនេះអារ៉ូដែលកំពុងឡើងមកនេះដែលទៅបានលុយអូទៅបាត់ហើយ តែណាស់លឺសូតាលឺសូតាលឺសូឬលឺសូតាបរាហែកខោរោរត់ប្រាប់បណ្ឌិតសាលាចម្រើនពហុវិជ្ជាទេយើងហែកម្ដងទៅហ្នឹងហើយបងរោហៃបងបងបងបងរីរីហែករោដាយចឹងទៅណាតែនៅស្មើទៅណាណាព្រោះយើងអត់មានណាននិយាយហ្នឹងហើយឡើងវិទ្យាមានហែកគ្នាឯងហ្នឹងហើយចាំចូលវិទ្យាហ្នឹងចាំយើងហែកគេសង្គ្រោះជាតិថ្នាក់ដឹកនាំសង្គ្រោះជាតិហើយ ហៅហៅឲ្យខឹងខ្លាំងគឺហៅអាបណ្ឌិតក្រមសរងនិយាយពីខឹងពួកហ្នឹងណាទាំងអាសរោសុវជ័យទាំងសូណារោហ្នឹងហៅហៅពួកអាបណ្ឌិតក្រមសរងនិយាយពីពួកខឹងអូយខឹងពីព្រោះវារស់ដោយសារស្រីចិញ្ចឹមមែនទៅទៅប្រពន្ធសូណារោប្រពន្ធអារោហ្នឹងគឺធ្វើកញ្ចក់ទេរស់ដោយសារគេអញ្ចឹងណាបាទហើយវាសិតតែរឿងបាទសិតតែរឿងចារកម្មស៊ីឈ្នួលឲ្យហ៊ុនសែនចារកម្មយួនទាំងអស់ហ្នឹងបាទ គ្មានរាល់ថ្ងៃដែលឃើញពួកនឹងធ្វើការងារឲ្យជាតិត្រង់ណាទេដែលធ្វើឲ្យជាតិចម្រើនត្រង់ណាទេដែលដែលវាមានគិតទេអត់ទេมันมันមានទេវាធ្វើឲ្យធ្វើយ៉ាងណាឲ្យតែតែខ្មែរនឹងបែកបាក់នឹងគឺតែប៉ុណ្្នឹងទេពួកនឹងបាទហើយអានឹងដែលក្រុមគេបញ្ជូនមកបាទនៅនៅមានរឿងច្រើនទៀតដែលគេឲ្យបង្កើតខ្មែរប៉ុសខ្មែរអីនឹងបងត្រូវនិយាយរឿងច្រើនទៀតបាទហើយរឿងអារីនេះក៏មានប្រវត្តិដែរ មិនមែនអត់ទេហើយសុកសុកនឹងដែលបងប្អូនខ្មែរកំពុងតែគាំទ្រភ្លុកទឹកភ្លុកដីឥឡូវបងរ៉ារ៉ាឥឡូវបងបងលឹមសួរឥឡូវចេះតេរ៉ូបងលឹមសួរគាត់ថាឲ្យប្រើតេរ៉ូទៅកុំខ្លាំងអូតណាបាត់ហើយគាត់គាត់ខលទេគាត់គាត់ទេគាត់មានទេហ្នឹងហើយ បងលឹមសួរក៏ប្រាប់ចេះក៏ថាឲ្យឲ្យប្រាប់ទៅរោទៅកុំខ្លាំងមើលតែងួនងួនសឿទៅប្រយ័ត្នដូចងួនសឿពួកស៊ីពីររោចឹងពួកស៊ីគេប្រើអស់ចិត្តអស់ចង់ហើយតែមានរឿងអ្វីកើតឡើងគេមិនទុកទេហ្នឹងហើយតែទៅដឹងយួនណាយួនវាសុកចិត្តចំណាយណាចំណាយលុយហ្នឹងហើយ ចំណាយលុយហើយសម្រាប់ជួយអានេះយកតែមានការពិតទេណាតែបញ្ជាក់ទេតែគាត់ថាមិនថាយ៉ាងណាទេព្រោះលុយគាត់បានស្ដាប់តែយើងនិយាយយូរទូទៅណាវ័យចារកម្មវាច្រើន វាមានលុយច្រើន វាមានមនុស្សច្រើនហ្នឹងហើយតែគ្រាន់ថាយើងនៅស្រុកក្រៅនេះវាក្រាន់ជាងនៅក្នុងស្រុកខ្មែរបន្តិចហ្នឹងហើយវាពិបាកធ្វើបន្តិចនេះតែម្នាក់មើលមើលគឺតាមដានចាំមើលថាតើវាវាមានអញចាំមើលវាលទ្ធផលវានឹងចេញមកណាសូម ខ្ញុំគោរពអានិសាស្រីដែរដល់របេតលីបងជម្រាបសួរបងប៉ាឈៀងម៉ាយចាជម្រាបសួរបងប្អូនមកក្រៅសូមការជាស្រ័យពេកទៅបងប្អូនជាការសម្ដែងលេងរបស់ពួកខ្ញុំក្នុងការស្អីហ្នឹងក៏អត់យល់ដែរអត់យើងនិយាយពីស្អីព្រោះយើងអត់បានកម្រងទុកហ្នឹងដាក់ចេញព្រានបើកឆាកផ្លែដាក់ប្រាវអត់បានកម្រងទុកដល់អញ្ចឹងទៅគាត់ប៉ល់ហើយហ្នឹងដល់អ្នកណាជាអ្នកណា ណាបងស្រីធីតាជារៀងលខោភាសាមួយមកខ្ញុំអត់ចេះច្រៀងហើយលខោភាសាអីខ្ញុំអត់ចេះច្រៀងណាសូហ្វីបានគាត់សំឡេងព្រោះអឺមិនមិនចូលចិត្តយកពាក្យដាក់ដាក់រៀបពាក្យដាក់ភ្លាមភ្លាមទៅដាក់ទៅអាខ្ញុំជេជេជ្រឿងហ៊ុនសែនណោះអត់លឺសលេងទេបងនៅនៅនៅអូខេដោយសារមានបងប្អូនគាត់ខលមក តែចង់ចូលរួមពេញមតិហ៎បងមានបងប្អូនក៏ខលមកខ្លះតាំងពីបារាំងតាំងពីបាទរដ្ឋផ្សេងផ្សេងមកនិយាយតាំងពីខ្ញុំដាក់លេខទូរស័ព្ទនឹងមកគឺគាត់បានកត់ចឹងណាហើយតែពេលចឹងគាត់ចេះតែខលមកប្រាប់រឿងនេះរឿងនោះគាត់ចង់បាទអឺចូលរួមផ្ដល់មតិយោបល់អីឲ្យយើងចឹងបាទហើយហើយតែរវល់ជាប់រហូតចឹងទៅបាទធ្វើមិនទៅទទួលគាត់ហ្នឹងអូខេអឺយើង ប៉ុណ្្នឹងហើយខ្ញុំត្រូវចឹងថ្ងៃនេះថ្ងៃនេះវគ្គមួយចាស់យើងបញ្ចប់ទៅនឹងពួកអីបងសម្ដេចបងទៅអញ្ជើញមកវិធ្វើការដែរហើយចាំយើងជួបគ្នាលើក្រោយនេះយើងនឹងចូលដល់វគ្គ2យើងនឹងមានការសម្ដែងនៅវគ្គ2បង្ហាញអំពីពួកទុច្ចរិតណាពួកអ្នកនយោបាយទុច្ចរិតតែកំពុងតែនឹងធ្វើប្រកាសធ្វើនយោបាយអារអារម្មណ៍គុំញ៉ាំបកោអីហ្នឹងយើងម៉ៃក្មេកចំណងជាងអារីអារអារម្មណ៍ជុំគ្នានំបកោ អរិយរ៉ារោអដាអដារិយរ៉ារោអេមិញក៏មានអារោមកដែរណាអត់នេះអត់នេះណាបាទល្អអត់មានកម្រងណាបងប្អូនពួកខ្ញុំពួកយើងអត់មានកម្រងទេជិះចូលមកនិយាយអឺសម្ដេចបងរៀងរៀងភាំងដែរមិញ ចាអរគុណអរគុណបងប្អូនច្រើនដែលបានតាមដានពួកយើងទាំង3នាក់តាំងពីដើមដល់ចប់រាល់ការមានកំហុសឆ្គងក៏សូមការអធិស្ឋានអភ័យទោសពីបងប្អូនផងដែរ ហ្នឹងហើយហើយតាមពិតទៅពួកយើងហ្នឹងគឺចង់បកស្បែកអ្នកដែលវាយប្រហារតិចចំពោះជាតិប្រម៉ែកប្របាក់ខ្មែរតែប៉ុណ្្នឹងឯងយើងអត់មានកំណងអ្វីទេគ្រាន់តែចង់ជម្រាបបងប្អូនឲ្យយល់ពីគោលដៅទិសដៅពួកដែលវាយប្រហារថ្នាក់ដឹកនាំសង្គ្រោះជាតិអេជាដើមហ្នឹងហ្នឹងហើយគឺជាគោលដៅគេដែលគេប្រម៉ែកជំរាបជំរាបហ្នឹងហើយសម្បត្តិនេះក៏សុំសុំសួរមួយសុំសួរបងតិចតើនាង លក្ខិណាជាអ្នកណាបងសម្រាប់បាទលូ បងបងបងសម្ដេចបង រតនាអាចជួយបញ្ជាក់ប្រាប់ទៅបងប្អូនយើង មួយឃ្លាបានទេបងយ៉ាងខ្លីហ្នឹងហើយឥឡូវមិនបាច់ចង់ប៉ះពាល់អីទេ នាងហ្នឹងព្រោះថា គ្នាប្រកាសថាគ្នាមាត់អត់គម្របអីអីហើយអីវាស្អុយក៏គ្រប់ហើយធ្វើមិនយើងទៅខ្ញុំខ្ញុំបានដាក់ងារឲ្យមីបាទលូវាអត់ប្រយោជន៍អីទេមីបាទលូហ្នឹងគ្នាខំប្រឹងស្័យជំទាលអឺប្រមូលខ្លួនឯងឲ្យគេចាប់អារម្មណ៍ទៅប៉ុណ្្នឹងឯង ព្រោះវាវាយអាតាខាន់សវណ្ណហៅវាថាមីកណងបៃចង់តែកណងបៃចង់ឲ្យបាញ់ទៅបៃព្រាតអត់បានប្រយោជន៍អីទេហ្នឹងហើយហ្នឹងហើយកណងបៃចង់ហើយវាមីកណងបៃចង់វាអត់ប្រយោជន៍ហ្នឹងហើយចាចាអរគុណច្រើនបងចឹងហើយនឹងយើងបែកនេះត្រឹមនឹងចាអរគុណច្រើនបងចឹងជម្រាបលាបងអរគុណច្រើនហើយមិនបានចាក់ចម្រៀងអីទេអរគុណណាស់ទាំងអស់គ្នាបងអឺបាទ បងបិទចុះបងបិទបិទ live បងបងអ្នកបិទ live ចុះអរគុណច្រើនជំរាបលាបងប្អូនទាំងអស់គ្នា Good night ជំរាបលាបងប្អូនជូនពរសុខភាពល្អជំរាបលាសម្រាប់បងប្រាប់ហើយ Good night បាយបាយជំរាបលាទាំងអស់គ្នាបងជំរាបលាបងបាយបាយ